ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីក៏សូមស្វាគមន៍ទៅដល់បងប្អូននៅក្នុងបណ្ដាញ YouTube ផងដែរចារាត្រីយប់នេះនៅខាងខ្ញុំប្រទេសអាល្លឺម៉ង់ម៉ោង6:10នាទីល្ងាចថាម៉ោង18:10នាទីល្ងាចនៅក្នុងប្រទេសអាល្លឺម៉ង់និងទ្វីបអឺរ៉ុបចាយើងខ្ញុំទាំងពីរនាក់ថ្ងៃនេះដោយសារតាមពិតខ្ញុំត្រូវចេញមកឆ្លើយតបនោះតាំងពីម្សិលមិញ ទៅទឹកក្បាលធំបងប្អូននឹងស្រាប់ហើយណាទឹកក្បាលធំតែគេតែងតាំងខ្លួនគេជាបណ្ឌិតថ្ងៃនេះខ្ញុំពីរនាក់សូហ្វីសូមឆ្លើយតបទឹកក្បាលធំបន្តិចណាព្រោះថាឃើញចេញនិយាយមកបែកឆ្លុយសម្បើណាស់សួស្តីសូហ្វីសូហ្វីស្វាគមន៍ទៅបងប្អូនសិនទៅសូហ្វី ចាជម្រាបសួរបងប្អូនបងប្អូនទាំងអស់គ្នាក្នុងបណ្ដាញគ្រប់បណ្ដាញទាំងអស់ទូទាំងពិភពលោកហ្នឹងហ៎ ថ្ងៃនេះយើងមានប្រធានបទចង់ចេញមកឆ្លើយតបជាមួយទឹកក្បាលធំខ្ញុំសូមយកសម្លេងទឹកក្បាលធំមកសិនចាចាជំរាបសួរជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយអាពួកយើងចេញតបខ្លះខ្លះនឹងកំបណ្ឌិត ក្បាលតូចបណ្ឌិតក្បាលធំ អ្នកនយោបាយបោកប្រាស់អ្នកនយោបាយបោកក្រាស់បោកស៊ីដើមហ្នឹងហ្នឹងហើយ ដើម្បីឲ្យហ៊ុនសែនកំចាត់គ្រឿងទៀនចោលទៀតចានិយាយនេះនិយាយមនុស្សតបខ្លះខ្លះទេដើម្បីកុំឲ្យលោកកុំសកម្មបែកចាក់ពីទៅភ្លើងទៀនដាំលោកកុំអូខេថ្ងៃនេះធម្មតាខ្ញុំកម្រណាក្នុងការឆ្លើយតបជាមួយនឹងគាត់ដោយសារខ្ញុំដឹងថាបុគ្គលគាត់នេះគឺគាត់ មិនមែនជាមនុស្សរបស់គណៈបកសង្គ្រោះជាតិទេ ហើយយើងដឹងច្បាស់ថាគាត់ជាអ្នកណា អញ្ចឹងខ្ញុំដោយសារតែខ្ញុំយល់ថាវាអត់ប្រយោជន៍ក្នុងការឆ្លើយតបជាមួយនឹងបុគ្គលគាត់ព្រោះវាអត់មានបានផលប្រយោជន៍អីទេពួកអ្នកដែលយើងចង់ឈ្នះនោះគឺហ៊ុនសែនយើងចង់ផ្លាស់ផ្លាស់ប្ដូររបបហ៊ុនសែនអញ្ចឹងហើយជាមួយគាត់នេះបើយើងឈ្នះទៅគាត់បានអីដែរក៏ប៉ុន្តែហេតុអីពេលនេះពួកខ្ញុំចេញមកឆ្លើយតបដោយសារខ្ញុំឃើញសម្ដីគាត់និយាយចេញមកនេះវាវាវាភ្លើពេកតាំងខ្លួនឯងសិតតែបណ្ឌិត ណាតាំងខ្លួនឯងសត្វតែបណ្ឌិតឲ្យចេញមកនិយាយបបភ្លើអញ្ចឹងហើយឲ្យខ្ញុំគោរពជាបណ្ឌិតយ៉ាងម៉េចណាអានេះហៅថាបណ្ឌិតដៃស្លុយហ្នឹងហើយនិយាយចេញមកឡើងទៅឡើងតែជាអ្នកខុសតែជាសំបីតារំលាយអញហ៊ុនសិបាច់ហ៊ុនសិបាច់មានបញ្ហាក៏ដោយសារតែអញលោកប្រធានស្ដីទីសំរងស៊ីចោលមកស៊ីតខ្ញុំអត់ដែរអត់ដែរឆ្លើយតបជាមួយគាត់ទេនិយាយឃើញទេមិនធ្លាប់មានមកមួយឃ្លីប ដូចលើកណានោះម្ដងណាណាប៉ុន្តែបណ្ដែប្រើពាក្យដែលមិនសមរម្យទេប៉ុន្តែលើកនេះនឹងទប់បានប៉ុណ្ណាទេណាខ្ញុំសូមទូទុកជាមុនណាហ្នឹងហើយបងប្អូនអឺបងប្អូនសូមជ្រាបណាអឺខ្ញុំក៏ដូចគ្នាចឹងដែរខ្ញុំអត់ចង់តបទៅអ្នកណារងាយងាយប្រែបដែរព្រោះយើងដឹងតកោដៅមួយគឺគោលដៅយើងផ្លាស់ប្ដូររបបដាច់ការគឺរដៅគោលដៅឲ្យជួយមានពីនឹងឯងគឺគោលដៅរបស់យើង តែពួកអ្នកនយោបាយថោកទាបខ្លះបណ្ឌិតថោកទាបខ្លះណាអ្នកអ្នកតាំងខ្លួនជានយោបាយខ្លះគាត់អត់ចង់ទាបការប៉ុន្តែគាត់ចង់ឈ្នះខ្មែរខ្លួនឯងគាត់ចង់ឈ្នះអ្នក ជនរងគ្រោះហ្នឹងហើយហើយអ្នកណាគឺជនរងគ្រោះគឺខ្មែរយើងគឺជនរងគ្រោះគណៈបកសង្គ្រោះជាតិគឺជនរងគ្រោះលោកប្រធានសមស៊ីគឺជនរងគ្រោះអញ្ចឹងហើយពួកយើងចេញតបនឹងខ្លះខ្លះអ្នកណាដែលចង់ឈ្នះជនរងគ្រោះអ្នកនោះហើយគឺជាពួកកញ្ចេះយួន ហ៊ុនសែនកាជះយួនថ្លៃធ្នូថ្លៃធ្នូណាប៉ុន្តែអាអ្នកកញ្ជះហ៊ុនសែននឹងថោកទៀបជាងស្អីទៀតថោកជាងអាចទៀតអាចចេះគេជុះគេងើបមកគេនៅងាកមើលតែមុខកពួកអស់នេះគេអត់មើលទេហ្នឹងហើយប្រាប់មកហើយថោកជាងអាចទៀតណាដោយគុំសាខ្ញុំគាត់បានមានប្រសាសន៍ចំសពថ្ងៃនេះណាអ្នកណាដែលរងគ្រោះដែលធ្វើឲ្យអ្នកណាដែលរងអ្នកណាដែលធ្វើឲ្យពលរដ្ឋខ្មែររងគ្រោះគឺហ៊ុនសែន ហ៊ុនសែនវាថោមធ្យមទេណាវាងុំអាអ្នកធ្វើជាកញ្ចាស់ហ៊ុនសែនទៅទៀតនេះហ៊ុនសែនសប្ថ្ងៃវាជា អាយ៉ងយួនអាយ៉ងបរទេស ដើម្បីតែអំណាចសុកចិត្តធ្វើអ្វីៗគ្រប់យ៉ាងការពារអំណាចហើយចាអាអ្នកនៅក្រៅនេះឲ្យវាធ្វើកញ្ចាស់គេតតនេះតែវាថោកកម្រិតណាខ្ញុំមិនចង់តបតជាមួយពួកសម្រាមអស់នឹងទេ ក៏ប៉ុន្តែខ្ញុំឃើញវាជ្រុលហួសហេតុពេកលើកនេះទ្រាំមិនបានសម្ដីនិយាយចេញមកហ្នឹងម៉ែអាភ្លើវាមិនភ្លើមធ្យមទេភ្លើងុំស្អុយលើអញគំរងទៀតម៉ៃក្មេកបើតាមខ្ញុំគិតណាពួកគាត់នឹងអត់ភ្លើទេគេមានគោលដៅគេច្បាស់លាស់គេចង់កំចាត់ចង់សម្លាប់នយោបាយរបស់លោកប្រធានសាមរងស៊ីអ្នកណាក៏ដឹងដែរខ្មែរយើងទូទាំងប្រទេសដឹងថាហ៊ុនសំពេចរលាយដោយសារហ៊ុនសំពេចខ្លួនឯងផ្ទាល់ហ្នឹង មិនមែនដោយសារខ្លួនឯងទេចុះហេតុអ្វីបានរបស់150ប្រាក់ណាកលាប់ចាក់180ប្រាក់គឺគេចង់សម្លាប់កំតិចនយោបាយរបស់លោកប្រធានគេលើកដំកើងនយោបាយលោកគឹមសខាគេចង់បំបីគាត់ចេញពីគ្នាអានោះគោលដៅរបស់គេហើយហ៊ុនសែនខ្លួនឯងក៏គាត់បានប្រកាសក៏គាត់បាននិយាយដោយខ្លួនគាត់គាត់ថាគាត់បំបែកណាគាត់បំបែកហ៊ុនសិពេចឲ្យទៅជាជំរាកជំរាកជំរាកជំរាកអាមនិតក្បាលធំនេះ មកនិយាយភ្លើអញ្ចឹងហ៎ហើយមិនគាត់បណ្ឌិតក្បាលធំនេះចេញមកនិយាយមកភ្លើអញ្ចឹងខ្ញុំធ្លាប់ឲ្យតម្លៃអ្នកឯងខ្ញុំធ្លាប់គោរពអ្នកឯងប៉ុន្តែឯងវាគ្មានតម្លៃខ្ញុំគោរពទៀតទេដោយសារសម្ដីអ្នកឯងវាថោកពេកបើចឹងមុននឹងហ៊ានមុននឹងថាមុននឹងដឹងថាថោកក្នុងកម្រិតណាណាខ្ញុំសូមអញ្ជើញបងប្អូនចូលរួមស្ដាប់សម្ដីបណ្ឌិតក្បាលធំម្នាក់នេះសិនណាចា ថាចង់ភ្ជាប់សំរងស៊ីទៅភ្លឹងទៀនដើម្បីដើម្បីឲ្យហ៊ុនសែនកំចាត់ភ្លឹងទៀនចោលទៀតនិយាយនេះនិយាយលោកបណ្ឌិតសេងសេរីអើយលោកបណ្ឌិតចូលមើលក្នុងពេករបស់គណៈបកភ្លឹងទៀនផងគណៈបកភ្លឹងទៀននិយាយអំពីប្រវត្តិអួតអាងអំពីសំដេចស៊ីសម្បោមកគាត់ថាគណៈបកនឹងបង្កើតឡើងដោយសំដេចស៊ីស្អីស្អីបីទុកមាត់ទៅជាលេងអសរទៅហត់ទៅនិយាយពេញក្នុងសមាជរបស់គណៈបកភ្លឹងទៀនថាប្រវត្តិលោកសំដេចស៊ីជួយ មានអ្នកណាគុំសុខាបាននិយាយស្អីបានចេញនិយាយចេះតែប្រទេសប្រដាអញ្ចឹងងាប់ហើយចឹងលោកបណ្ឌិតត្រូវតែមានសាស្ត្រចានុម័តបានន័យថាមានកៅថាតតភាពជាក់ស្ដែងក្នុងការមើលផងគឺគណៈបកភ្លឹងទៀតអួតខ្លួនឯងអំពីសំណាក់ស៊ីច្រើនណាស់មានអ្នកណាគេនិយាយដល់ចឹងហើយជាប់ខមមិនរឿងគុំសុខាណាអឺឥឡូវខ្ញុំសូមតបទៅនឹងតិចសិនអឺខ្ញុំសិននិយាយអំពីគណៈបកភ្លើងទៀន តាមរយៈដែលយើងដឹងប្រវត្តិនៃគណៈបកភ្លើងទៀនណាដែលយើងដឹងមកទាំងអស់គ្នាមិនថាខ្ញុំមិនថាគេឲ្យតែអ្នកដែលថាចាប់ពីអាយុ20ឆ្នាំឡើងទៅដឹងណាអំពីប្រវត្តិនៃគណៈបកភ្លើងទៀនតើគណៈបកភ្លើងទៀននឹងអ្នកណាគឺជាស្ថាបនិកគណៈបកភ្លើងទៀនអញ្ចឹងការដែលមានណាបងប្អូនយើងអ្នកលទ្ធិប្រជាធិបតេយ្យគាត់ដែលស្រឡាញ់នៅការផ្លាស់ប្ដូរស្រឡាញ់នៅសិទ្ធិសេរីភាពគាត់គ្រប់គ្រងនៅ គណៈបកនឹងគាត់យកគណៈបកនឹងមកដំណើរការឲ្យគាត់រំលឹកលើដំកើងស្ថាបនិករបស់គណៈបកតែវាខុសហ៎វាមានអីខុសទេហើយគណៈបកភ្លើងទៀនគឺជាគណៈបកស្ថាបនិកគណៈបកភ្លើងទៀនគឺលោកប្រធានស្ដីទីសំរងស៊ីចំណែកខ្ញុំខ្ញុំគឺជាអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិខ្ញុំគ្រប់គ្រងគណៈបកណាដែលប្រកាន់យក នៅលទ្ធិប្រជាធិបតេយ្យលុបបំបត្តិចោលនៅការរំលោភសិទ្ធិមនុស្ស ម៉ៃក្មេងសុំកាត់តិចកុំឲ្យច្រឡំណាលោកប្រធានស្ដីទីគាត់ជាអ្នកស្ថាបនិកគណៈបកភ្លើងទៀនប៉ុន្តែគាត់បានផ្ទេរទៅឈ្មោះអ្នកណាគាត់មានពាក់ព័ន្ធណាលោកថៃសប្តាហ៍ថ្ងៃលោកថៃស្ថាគាត់គឺជាប្រធានស្ដីទីវាអត់មានពាក់ព័ន្ធជាមួយនឹងលោកប្រធានទៀតទេគាត់គឺជាគាត់គឺជាស្ថាបនិក ជាអ្នកដែលបង្កើតគណៈបកភ្លើងទៀននឹងឡើងចាត់តែស្ថាបនិកអ្នកហ្នឹងហើយហ្នឹងគាត់គឺជាស្ថាបនិកជាអតីត ប៉ុន្តែសប្តាហ៍នេះមិនមែនគាត់ទេគាត់គឺសង្គ្រោះជាតិខ្ញុំគឺសង្គ្រោះជាតិខ្ញុំគឺជា អ្នកគ្រប់គ្រងសង្គ្រោះជាតិពេញណាគឺថាកាប់មុខតែម្ដងហើយគណៈបកណាក៏មិនថាគ្រឿងទៀនមិនថាស្អីឲ្យតែជាគណៈបកដែលប្រកាន់យកនៅលទ្ធិប្រជាធិបតេយ្យបំបត្តិចោលការរំលោភសិទ្ធិមនុស្សគឺខ្ញុំគ្រប់គ្រង កុំអារបៀបទៅបង្កើតគណៈបកគ្រាន់តែទៅទៅលំអទៅទៅជួយត្រពងឲ្យហ៊ុនសែននោះបើខ្ញុំខុសពីម៉ែក្មេងឯងខ្ញុំខ្ញុំខ្ញុំតាមពិតទៅខ្ញុំអត់ចង់អីណាទៅបង្កើតគណៈបកអីណាញញឆ្វេងឆ្វាយច្រើនទេប៉ុន្តែបើបង្កើតគណៈបកហើយកុំអោយមកវាយបហាគណៈបកសង្គ្រោះជាតិមេដឹកនាំសង្គ្រោះជាតិបើបង្កើតគណៈបកហើយមកវាយបហាថ្នាក់ដឹកនាំសង្គ្រោះជាតិគឺខ្ញុំអត់ទទួលយកបានទេ គឺខ្ញុំចោត100%ទៅជាគណៈបកយ៉ងព្រោះមានតែយ៉ងទេណាដែលចង់បែបដែលប្រឆាំងជាមួយសង្គ្រោះជាតិបើសិនជាបង្កើតគណៈបកមានគោលដៅតែមួយពួក CAP ខ្ញុំអាចទទួលយកបានព្រោះគោលដៅយើងតែមួយតែបង្កើតគណៈបកហើយមកបែបណាប្រចាំគណៈបកហើយចេញមកការពារប្រជាជនឥឡូវឧទាហរណ៍ដូចជាកម្មករដែលគាត់កំពុងមានបញ្ហាហ្នឹងអាហ្នឹងគាត់ចឹងការពារគាត់ចាអាហ្នឹងគាត់ចឹងការពារគាត់ម៉ៃពេក អានេះហ៊ានចេញមកការពារប៉ុន្តែសំខាន់ណាស់អ្នកដែលបង្កើតគណៈបកដែលយើងឃើញជារឿយរឿយមិនដែលគោលដៅទៅវាយហ៊ុនហើយបង្កើតគណៈបកវាយផ្សារតែសង្គមជាតិអញ្ចឹងថាពីគោលហ្នឹងចេញមកវាយប្រគួតខ្ញុំអត់ដឹងយកបង្កើតគណៈបកដើម្បីប្រគួតប្រជែងជាមួយនឹងគណៈបកប្រជាជនមួយមិនមិនគណៈបកសង្គ្រោះជាតិហ្នឹងហើយអានេះបានប្រជាជនគេធ្វើបាបអត់មានបានប្រគួតប្រជែងជាមួយទេចុះហេតុអីក៏ចង់ឈ្នះមួយសង្គ្រោះជាតិសង្គ្រោះជាតិអត់មានដឹកនាំប្រទេសទេចុះហេតុអីក៏ចង់ឈ្នះមួយសង្គ្រោះជាតិ ច្បាប់ខ្ញុំគ្រប់គ្រងគណៈបកណា ដែលចូលទៅប្រគួតប្រជែងបង្កើតឡើងដើម្បីបំរើផលប្រយោជន៍ប្រជាជនឲ្យតែបង្កើតឡើងមានសកម្មភាពបំរើផលប្រយោជន៍ប្រជាជនការដៅស្របបែបពេកបង្កើតឡើងគោលដៅស្របនៅជាមួយជាតបតៃប៉ុន្តែមិនមែនដៅច្រាស់ប្រជាធិបតេយ្យទេទៅស្របទៅវាយយកអាអ្នកណាដែលមានខ្សែក្រវ៉ាត់ដូចជាហ៊ុនសែនកំពុងតែពាក់ខ្សែក្រវ៉ាត់តែខ្សែក្រវ៉ាត់ហ៊ុនសែនមែនមកយកអំណាចជុំវិញការកំពុងតែរៀបចំរៀបចំឡើងនេះរងគ្រោះ ឥឡូវចាំស្ដាប់ចុះឥឡូវយើងចង់ដឹងតើបណ្ឌិតក្បាលធំនឹងហេតុអីគាត់ម្ដងជាជំនិច្ចការគាត់ព្យាយាមចេញមកវាយសង្គ្រោះជាតិតើបណ្ឌិតក្បាលធំនឹងជានរណាឥឡូវចូលរួមយើងចូលរួមស្វែងយល់ទាំងអស់គ្នាតើបណ្ឌិតក្បាលធំនឹងជានរណាហេតុអីវាយតាវាយតាសង្គ្រោះជាតិយើងគិតមើលទៅពួកសង្គ្រោះជាតិយើងដឹងហើយថាសង្គ្រោះជាតិត្រូវគណៈបកសង្គ្រោះជាតិត្រូវគេរំលាយ ឥឡូវស្ដាប់សំដីស្ដាប់ចម្លែងតទៀតខ្ជិលកាន់ចុកដៃស្ដាប់ចម្លែងតែមកចូលមកគេដើរចេញពីខ្លួនឯងនៅសល់តែមួយក្រុមមនុស្សដែលជាប់ទុកជាប់អីហ្នឹងនៅមួយក្រុមសុខាហ្នឹងហើយកុំសុខាគាត់នៅមិនហ៊ានហើយឲ្យលើកដៃលើកអីមិនបើបើបើពេលខ្លះអ្នកនឹងជាប់ទុកជាប់អីធ្ងន់ធ្ងររបៀបអញ្ចឹងអញ្ចឹងខ្ញុំសូមចំណុចហ្នឹងមួយចំណុចទី2គាត់យកទៅជាប់រករណរិទ្ធជាមួយក្រុមសុខា វាជាការចៃដន្យគាត់ថាបានថ្ងៃហ្នឹងក៏ប៉ុន្តែវាជាការវាយប្រហារសាហាវវាយប្រហារសាហាវក៏ប៉ុន្តែខ្ញុំពេញចិត្តនៅពេលឃើញលោកប្អូនយឹមស៊ីណនគាត់រំលឹករឿងហ្នឹងគាត់រំលឹករឿងគាត់ដាក់រូបបរណរិទ្ធនឹងកឹមសុខាហើយលោកសំរងស៊ីនឹងហើយដែលក្បត់ត្រង់រណរិទ្ធដែលឥឡូវនេះកំពុងតែត្រៀមក្បត់លោកកឹមសុខាទៀតមិនត្រៀមទេតែតែថៃ ចេះមិនឆ្លើយតបថាឆ្លើយតបឲ្យផ្អែមមាត់បន្តិចគាត់ថាគាត់ថាបងប្អូនដឹងហើយណាអ្នកណានៅនៅពេលដែលអ្នកនៅពេលដែលលោកប្រធានស្ដីទីសំរងស៊ីពីការនៅហ៊ុនចិបាច់ហើយអ្នកណាគេដែលដកលោកប្រធានស្ដីទីចេញពីគណៈបកហ៊ុនចិបាច់នៅពេលដែលគាត់ជារដ្ឋមន្ត្រីក្រសួងក្រសួងកានោះក៏គាត់ជារដ្ឋមន្ត្រីក្រសួងហេរ៉ាញ់វត្ថុអីហ្នឹងហើយ ខ្ញុំមិនដឹងសាច់រឿងច្រើននៅស្រុកខ្មែរដកចេញហ្នឹងគឺរណរិទ្ធដល់ហើយគាត់មកបង្កើតជាគណៈបកជាតិខ្មែរណាបន្ទាប់ពីគណៈបកជាតិខ្មែរមកគណៈបកអឺសំរងស៊ីបន្ទាប់ពីគណៈបកសំរងស៊ីមកបានគណៈបកភ្លើងទៀនហ្នឹងអញ្ចឹងប្រើភាសាថាញើថាសំរងស៊ីក្បត់រណរិទ្ធនឹងខុសឆ្លាស់ហើយណាគឺរណរិទ្ធក្បត់សំរងស៊ី ចូលដៃជាមួយហ៊ុនសែនសងរងស៊ីមិនមែនត្រឹមតែក្បត់រ៉ានរិទ្ធមិនមែនត្រឹមតែក្បត់សំរងស៊ីទេរ៉ានរិទ្ធក្បត់ទាំងឆន្ទៈពលរដ្ឋខ្មែរដែលផ្ដោតក្តីសង្ឃឹមឲ្យគាត់ទៀតក្បត់ទាំង UN ទៀតទេជាមួយស្រីអនុ UN ទៀតបាត់ទាំង UN ទៀតណាគេប្រងដាក់តួប្រមាណដាក់ដាក់ UN ប្រមាណជាង10ឆ្នាំឲ្យធ្វើការស្រុកខ្មែររៀបចំស្រុកខ្មែរតែមិនដាក់បាន3ឆ្នាំឬប្រមាណឆ្នាំហើយស្រីអនុឲ្យគេត្រឡប់ទៅវិញ ហើយពេលហ្នឹងហើយដែលហ៊ុនសែនឆក់ឱកាសហ្នឹងហើយបង្កើតអបគមឆ្លំយកអំណាចពីតារានរដ្ឋទៅហ្នឹងហ្នឹងហើយហើយបើសិនជាលោកសំរងស៊ីក្បត់តារានរដ្ឋមែនចុះហេតុអីលកាតារានរដ្ឋស្អីគេនឹងនៅហ្នឹងមិនក៏មិនព្រមមិនណាមិនក៏មិនព្រមដាក់ប្តឹងទៅណាចឹងក៏មិនលើកយកមកនិយាយដល់ពេលមនុស្សងាប់អស់ដល់លើកយកមកនិយាយចឹងនិយាយទៅប៉ុន្តែមិនដែលសូនតារានរដ្ឋអីហ្នឹងនិយាយ ណែបន្តិចក្បាលធំចូលចិត្តយកយកយករឿងយករឿងមនុស្សស្លាប់យកមកនិយាយហើយចាប់ពីតាអញរ៉ានរិទ្ធហ្នឹងមិនក៏មិនយកមកនិយាយហើយអ្នកណាគេអ្នករំលាយសង្គ្រោះជាតិណាគឺរ៉ានរិទ្ធហ្នឹងឯងដោយសារតែសាងអំពើអាក្រក់ច្រើនពេកឃើញនេះទេវតាបារាមុខឃើញហ៎មិនតាន់បានម៉ានប្រពន្ធស្លាប់ប្រាប់ប្រាស់ប្រពន្ធកូនណាធ្លាក់ខ្លួនពិការត្រូវខ្ញុំខ្ញុំ ខ្ញុំសូមតបទៅបណ្ឌិតសូណារ៉ូណាខ្ញុំពីមុនមកខ្ញុំគ្រប់គ្រងខ្ញុំគ្រប់គ្រងគាត់គឺខ្ញុំគ្រប់គ្រងមែនទែនដោយសារឃើញទង្វើគាត់ហ្នឹងគឺមើលទៅគឺយើងចំណេញដល់សង្គ្រោះជាតិយើងពួកគាត់ហ្នឹងសង្គ្រោះជាតិសំស៊ីគឹមសខាណាគឺយើងចំណេញគឺយើងយើងយើងទទួលគាត់យើងគ្រប់គ្រងគាត់ប៉ុន្តែខ្ញុំជាមួយម៉ែក្មេកជារឿយរឿយពីពេលតាំងពីមុនរហូតដល់ឥឡូវហើយបន្តទៅទៀតគឺធ្វើអ្វីក៏ដោយឲ្យតែចំណេញដល់សង្គ្រោះជាតិចំណេញដល់ពលរដ្ឋខ្មែរគឺខ្ញុំចូលរួមទាំងអស់អត់ងាករេគឺខ្ញុំចូលរួមឯង ខ្ញុំអត់ដែលគិតថាអ្នកនេះមិនអីអ្នកមួយខ្ញុំសំខាន់ពេលណាកន្លែងណាត្រូវចំណេញគឺខ្ញុំចូលរួមព្រួយថ្ងៃក្រោយឡើយអ្នកឯងក្បត់អ្នកឯងអ្វីជឿរឿងរបស់អ្នកឯងខ្ញុំដកខ្លួនចេញឯងអញ្ចឹងដោយការពេលដោយការទៅធ្វើបដកម្មនៅកូរ៉េដោយការខ្ញុំមកផ្លែទាំងចូលជាមួយបងយ៉ាណិតជាមួយសូណារ៉ូជាមួយបងសូណារ៉ូជាមួយពួកស៊ីណនហ្នឹងណាយើងចូលទៅជាមួយយើងធ្វើកិច្ចការជាមួយគ្នាពីព្រោះការធ្វើបដកម្មធ្វើកិច្ចការទាំងអស់គឺជាធ្វើការចំណេញដល់សង្គមយើងអញ្ចឹងគឺពួកយើងចូលរួម តែគ្រាន់តែឃើញថាពួកនឹងមានបញ្ហាចូលចិត្តតែវាយប្រហាសំរងស៊ីសពបែបយ៉ាងគឺពួកយើងអត់ចូលរួមជាមួយទៀតទេពីព្រោះយើងអត់មានចង់ធ្វើជាកញ្ជះយួនទេយើងអត់ចង់ឲ្យខ្មែរបែកបាក់គ្នាទេទោះជាលោកសំរងស៊ីយ៉ាងណាក៏ដោយលោកកឹមសុខាយ៉ាងណាក៏ដោយអ្នកនយោបាយទាំងអស់សិតតែមានបញ្ហាសិតតែមានរឿងទូចរឿងធំរឿងមានគ្រប់គ្នាយើងអត់សំយើងអត់ខ្វល់ទេសំខាន់កងយើងកុំបំបែកបំបាក់យើងត្រូវចេះរួមគ្នាខ្ញុំយកច្បាប់លោកសំស៊ីខុសចេះលោកសំស៊ីខុសចេះចេះចេះអត់មានចាប់បាច់យកមកនិយាយទេ ព្រោះយួនណាវាលេបទឹកដីខ្មែរវាបង្កើតច្បាប់ចោលមកលេបទឹកដីខ្មែរវាអត់ដែលយកច្បាប់ជាតិអន្តរជាតិមកឲ្យយើងគោរពដើម្បីលេបទឹកដីយើងទេបើអញ្ចឹងវាអាចលេបទឹកដីយើងបានទេគឺវាបង្កើតច្បាប់ចោលមកលេបទឹកដីយើងរឿងអីអារឿងខុសបន្តិចបន្តួចយើងអត់ខាតមកចូលចិត្តអង្គុយតបែកហាគ្នាអីយើងមិនខ្វល់ថាយើងខុសអ្វីទេព្រោះពួកយើងខុសមិនទាន់បាត់ទឹកបាត់ដីបាត់ព្រៃព្រឹក្សាទេខុសបន្តិចបន្តួចអត់មានរឿងអីធំដុំទេតែខុសខុសធំបំផុត ពួក CAP កំពុងខុសខុសហើយខុសទៀតខុសហើយខុសទៀតកំពុងតែបង្កើតបញ្ហាឲ្យខ្មែរឆ្លោះគ្នាខ្មែរបែកបាក់គ្នាខ្មែរដណ្ដើមគ្នាធ្វើមិនមានបានអីសពបែបទាំងអស់អាហ្នឹងហើយគឺយើងត្រូវតែរួមគ្នាចុះលោកបណ្ឌិតឯងហ្នឹងណាបណ្ឌិតក្បាលទួយបណ្ឌិតក្បាលធំបណ្ឌិត បញ្ញវន្តណាពួកដែលវាយប្រហារសំរងស៊ីនេះសួរថាបើឈ្នះសំរងស៊ីយួនចេញពីស្រុកឯងអាហ្នឹងឲ្យខ្លួនឯងឈ្នះតែបើឈ្នះសំរងស៊ីយួនចោតចាប់រលោកម៉ែពួកអស់ឯងហែកជាចម្រៀកចម្រៀកសុកចិត្តឲ្យយួនហែកហែកដែរឯង ឈ្នះសំរងស៊ីបានអ្វីឈ្នះសំរងស៊ីមិនត្រឹមធ្វើកញ្ចេះយួនណាត្រឹមកូនត្រឹមថាបណ្ឌិតឯងទេចៅបណ្ឌិតឯងកាប់ពេចមកឈាមកប់ទៅក្នុងយួនឈាមយួនកាប់បាត់ហើយហើយសុកចិត្តសុកចិត្តធ្វើដែរណាពីព្រោះប្រទេសខ្មែរហ្នឹងមិនជាប្រទេសលោកសាមស៊ីទេលោកសាមស៊ីក៏គាត់ក៏គាត់លះបង់ដែរអ្នកនយោបាយក៏គាត់លះបង់ដែរពលរដ្ឋទាំងអស់លះបង់ដែរគេអត់ខ្វល់តែខុសយ៉ាងម៉េចទេព្រោះអាខុសហ្នឹងមិនមែនជាកំហុសបំផ្លាញជាតិទេគឺជាកំហុសតែគេធ្វើឲ្យយើងខុស ហើយយើងក៏ធ្វើដើរតាមគេធ្វើអ្វីណាយើងដឹងមែនតើពួកអាអង្គហ្នឹងវាបង្កើតច្បាប់មកវាអត់ខខុសយ៉ាងម៉េចវាអត់ខ្វល់សំខាន់វាលេបទឹកដីយើងបានចុះយើងយកអាច្បាប់គេមកអនុវត្តទៅវិញណាយើងក៏មានច្បាប់យើងដែរតើយើងជាម្ចាស់ប្រទេសទោះជាខុសយ៉ាងណាក៏យើងជាម្ចាស់ប្រទេសហេតុអីក៏អនុញ្ញាតឲ្យអាយួននេះវាបង្កើតច្បាប់មកវាបំពេញយ៉ាងបានតាមចិត្ត អត់វាយពួកអស់នឹងអត់វាយប្រហាអត់បង្ខំពលឲ្យពលរដ្ឋសាមគ្គីគ្នាបំបីតែអ្នកនយោបាយអានេះចេះអានោះចោះអានេះចោះសួរឈ្នះខ្មែរឬក៏ឈ្នះចង់ឈ្នះខ្មែរឬចង់ឈ្នះយួនបើចង់ឈ្នះយួនបិទមាត់ហើយដូចខ្លាប់អាម៉ងហៅថាបិទកញ្ចប់មាត់ហ្នឹងទៅឲ្យចង់ឈ្នះយួនបិទចំពោះបិទចំពោះបិទណាបើចង់ឈ្នះយួនត្រូវតែបិទកញ្ចប់មាត់ទាំងអស់គ្នាតស៊ូទាំងអស់គ្នាយ៉ា សូមតាំងខ្លួនឯងជាបណ្ឌិតអស្ចារ្យគ្មានអ្នកណាមួយអស្ចារ្យទេបណ្ឌិតអស្ចារ្យយ៉ាងណាក៏នៅតែធ្វើកញ្ជះយួនណាបញ្ញវន្តអស្ចារ្យយ៉ាងណាក៏នៅតែកញ្ជះយួនខ្មែរខ្លាំងយ៉ាងណាក៏នៅតែកញ្ជះយួនបើខ្មែរមិនសាមគ្គីគ្នាណាខ្ញុំសួរតែឥឡូវចេះតែតាំងខ្លួនឯងជាបណ្ឌិតណាឈ្មោះថាបណ្ឌិតមានតម្លៃណាបណ្ឌិតបណ្ឌិតគឺបំរើនៅផលប្រយោជន៍ឲ្យប្រជាពលរដ្ឋនិងប្រទេសជាតិតែបណ្ឌិតចៅម៉ាស៊ីននេះបណ្ឌិតក្បាលធំចៅម៉ាស៊ីននេះអត់មានទេ ចេញមកនិយាយតែបំពល់សង្គមចេញនិយាយបំពល់សង្គមបំភ្លៃនៅការពិតហើយគិតតែគេនឹងគិតតែចេញមកនិយាយបំពល់និយាយបំភ្លៃនឹងគិតតែគេនឹងឈួតជឿតាមហ៎ថោកទៀតវាថោកមែនទែនខ្ញុំមិននឹកស្មានឯងថោកដល់កម្រិតហ្នឹងឯណាពេលវេលាពេលវេលាអង្គុយសើលើកោះកកាយរឿងអតីតយកមកយកមកបង្កើតការតាំងចាប់ពីប្រហែលមកហើយតែតែរឿងមិនពិត ហេបើពេលវេលារឿងតែទៀតធ្វើដំណើរទៅមុខមិនអង្គុយយកអារឿងតដែលតដែលតដែលអាខុសហើយនោះខ្មោចងក់ផៅតែហ៊ុនសែនមួយនឹងចំណាំនិយាយខ្មោចងក់ផៅអត់វោទៅវិញទេអញ្ចឹងអារឿងពេលកន្លងទុកពេលចោលយើងបន្តទៅមុខទៀតរកវិធីទៅមុខទៀតកុំខ្វល់អារឿងអត់បានការហ្នឹងនេះបាទសម្ដេចដាក់លេឥឡូវស្ដាប់ស្ដាប់អាអាមដិតក្បាលធំនឹងតទៅទៀតគឺចាក់ចេញហ្នឹងចាក់ចេញណាបាក់ព្រមទៀតចាក់ចេញហើយ បានតែក្បត់ហើយក្បត់គេដោយចិត្តស្ដែងហ្មងបាត់ល្មើសចិត្តស្ដែងហ្មងមិនមែនសុំខ្ញុំបែកបែកទៅសុំកាត់ទីកន្លែងហ្នឹងខ្ញុំមកមិនមែនជាបណ្ឌិតទេលោកសូនតារោខ្ញុំមិនមែនជាបណ្ឌិតទេខ្ញុំគ្រាន់តែជាស្ត្រីមេផ្ទះណាបើសិនជាលោកសំរងស៊ីគាត់ទៅក្បត់គាត់ទៅចូលភ្លើងទៀនហ្នឹងចុះគាត់តស៊ូនៅក្រៅប្រទេសនេះសហការីគាត់នៅក្រៅប្រទេសតស៊ូដើម្បីអ្វី គឺដើម្បីគណៈបកសង្គ្រោះពីពួកគណៈបកសង្ជាតិទេគេទទួលស្គាល់ទាំងជាតិទាំងអន្តរជាតិហើយគេកំពុងតែធ្វើការមកមីញឹកធ្វើយ៉ាងម៉េចក៏ដោយឲ្យតែគណៈបកសង្ជាតិធ្វើដំណើរទៅមុខឲ្យគណៈបកសង្ជាតិយល់រួចត្រឡប់មកវិញអាហ៊ុនសែនកំពុងតែតល់ច្រកដោយសាររឿងគណៈបកសង្គ្រោះជាតិរឿងអីលោកសានម៉ាស៊ីគាត់ភ្លើទៅបោះសង្គ្រោះជាតិចោល គេសពថ្ងៃគេធ្វើគេខំធ្វើកិច្ចការការទូតសពបែបយ៉ាងណាដើម្បីធ្វើមិនស្រោចស្រង់សង្គមជាតិត្រឡប់មកវិញគេប្រើគ្រប់វិធីតំណាក់តំណងនៅក្រៅប្រទេសហើយចាំបណ្ឌិតក្បាលធំនឹងជានរណាហេតុអីចេញមកនិយាយអះអាងចឹងតើវានឹងជានរណាគេកំពុងតែធ្វើកិច្ចការហ៎ដើម្បីតែឲ្យសង្គ្រោះជាតិចូលទៅវិញ ហើយបើសិនជាលោកសំអាស៊ីគាត់បោះបង់សង្គ្រោះជាតិចោលគាត់ទៅភ្លើងទៀនតើបរទេសជួយខ្មែរយ៉ាងម៉េចកើតពួកអាភ្លើងទៀនហ្នឹងវាគាត់មានឈ្មោះខុសឬមិនខុសនៅក្នុងអាអាអាអាអាស្អីរបស់គេនេះនេះអាអាហ្វាក់របស់គេនេះនេះរបស់វានោះពីក្នុងច្បាប់ទាំងអស់គេជួយយើងយ៉ាងម៉េចកើតពួកពួកអាសាសង្គ្រោះជាតិហ្នឹងឯងតែគេកំពុងតែជួយយើងណាអាហ៊ុនសែនកំពុងតែតល់ជ្រុះអាសាវាកំលំលេខគណៈបកជាតិឲ្យសារយើងខ្លាញ់តែនេះយកគណៈបកជាតិចូលទៅហ្នឹងឯងពួកសង្គ្រោះជាតិហ្នឹងអត់មានពាក់ព័ន្ធជាមួយភ្លើងទៀនទេ ភ្លើងទៀនជាភ្លើងទៀនសង្គ្រោះជាតិសង្គ្រោះជាតិហើយពួកយើងនៅក្រៅប្រទេសហើយលោកសំរងស៊ីណាបើសិនជាយើងនិយាយម្ដងទៀតណាលោកលោកសំរងស៊ីគាត់បាននិយាយតើអ្វីដែលគេខំដើមឈើខំដាំខំថែរក្សាណាមានមែកមានជើងមានផ្លែហើយហើយយើងកាប់ដើមឈើនឹងចោលយើងចាក់ដើមម្ដងម្ដងទៀតយើងត្រូវការពេលវេលាយូរខ្មែរយើងអត់ត្រូវការពេលវេលាតទៅទៀតទេគឺយើងពេលវេលាយើងអស់ហើយ អញ្ចឹងយើងនៅតែសង្គ្រោះជាតិនៅតែសង្គ្រោះជាតិលោកសាំស៊ីនៅតែសង្គ្រោះជាតិហើយកុំចោទថាលោកសាំស៊ីក្បត់គាត់អ្នកនយោបាយចន់ខ្ពស់គាត់អត់ធ្វើដូចលោកសូនតារោឯងទេណាកុំយកអាបញ្ហានោះជួយជាបញ្ហាបើថាចង់ក្បត់ខ្លួនឯងលោកកុំសាក់ក្បត់ខ្លួនឯងក្បត់ទៅកុំចោទគេឲ្យតែមានសហាយខ្លួនឯងតែមានទៅកុំចោទតែគេមានសហាយណាយ៉ាមានសហាយខ្ញុំមិនបានចោទគេណា រឿងណារឿងទូទាំងពិភពលោកខ្មែរទូទាំងពិភពលោកកំពុងតែមមាញឹកជាពិសេសសហការីសង្គ្រោះជាតិលោកសំសៀងកំពុងតែធ្វើកិច្ចការការទូតណាមមាញឹកជាមួយកិច្ចការការទូតជាមួយអមអឺវាហៅថាតំណាងរាជសហរដ្ឋអាមេរិកយ៉ាងយ៉ាងមមាញឹកហើយចេះអង្គុយចោលគេខ្លួនយើងអត់មាននៅក្នុងគណៈបកសង្គ្រោះជាតិយើងអត់ដឹងកិច្ចការគេយ៉ាងម៉េចទាំងអស់អង្គុយចោលគេយ៉ាងខ្ញុំឆ្កល់គាត់តែមែនទេហើយពួកខ្ញុំនៃអ្នកគ្រប់គ្រងអ្នកក្រៅប្រទេសពលរដ្ឋគ្រប់គ្រងក្រៅប្រទេសភ្លើហ្នឹងឯង បើសិនជាលោកសំអាស៊ីទៅធ្វើជាប្រធានភ្លើងទៀននេះអត់ឈ្នះហ៊ុនសែនទេហើយយើងទៅធ្វើអ្វីយើងធ្វើអ្វីតាមវាចង់ធ្វើអ្វីយើងធ្វើអ្វីដែលតាមយើងចង់យើងគេមិនលួចទឹកដីយើងគេបំផ្លន់យើងហើយគេឲ្យយើងឆ្វេងឆ្វេងគេឲ្យយើងស្ដាំស្ដាំយើងអត់មានមនសិការខ្លួនឯងអត់មានអដាមប្រទេសខ្លួនឯងអ្នកដែលក្បត់គឺក្លុកតែបណ្ឌិតនឹងប៉ះពួកខ្លួនឯងកំពុងតែក្បត់អាហ៊ុនសែនឲ្យឆ្វេងឆ្វេងអាហ៊ុនសែនឲ្យស្ដាំស្ដាំរាល់ថ្ងៃហ្នឹងកំពុងតែក្បត់តែតែទុកតែតែចោលគេ កំពុងតែក្បត់សង្គ្រោះជាតិលោកសង្គ្រោះអីមិនមែនក្រុមសង្គ្រោះជាតិទេប៉ុន្តែលោកកំពុងសូមរកឯណាណាចូលក្បាលទៅជាមួយ អ្នកដែលកំពុងនៅក្នុងសង្គ្រោះជាតិហើយបែកចេញពីសង្គ្រោះជាតិគឺចូលហ្នឹងទៅបំបែកសង្គ្រោះជាតិហ្នឹងណាគេភ័យខ្លាចចិត្តណាតាមតាមញ៉ាសំទុំដូចស្នំអញ្ចឹងណាណាគេនិយាយគេអត់មាននៅកន្លែងណាគេនឹងអត់ជាក្រិត មនុស្សណាដែលនៅអព្យាក្រឹតទេគ្រាន់តែគេចាយចុកលេតាមពិតគេមានគោលដៅរបស់គេហើយដោយស៊ីណនអញ្ចឹងគេមិនណាគេអត់មានចូលមកទេសង្គ្រោះជាតិគេនៅអព្យាក្រឹតអើមានអព្យាក្រឹតណាចូលទៅធ្វើកិច្ចអាយួនបាត់ហើយចូលទៅកិច្ចហ៊ុនសែនបាត់ហើយហ្នឹងហើយនឹងអព្យាក្រឹតអីចាឥឡូវលៀនកតុយចាញ់មកហើយកតុយនៅកាវិលហ្នឹងសរុបសេចក្តីមកណាសម្រាប់ខ្ញុំខ្ញុំមើលឃើញសម្ដីលោកសូណារ៉ូហ្នឹងណា ហ្នឹងហើយយើងឃើញសម្ដីគាត់ចេញមកហ្នឹងគោលបំណងគាត់ណាគឺគាត់ប្រើគ្រប់វិធីដើម្បីវាយបំបែកវាយបំបែកបំបាក់ទឹកចិត្តអ្នកគ្រប់គ្រងសង្គ្រោះជាតិគឺគាត់ព្យាយាមបំបែកពុះជ្រៀកគាត់មិនមែនមនុស្សនៅក្នុងសង្គ្រោះជាតិទេប៉ុន្តែគាត់ព្យាយាមថាវាយបំបែកធ្វើមិនកុំឲ្យសង្គ្រោះជាតិហ្នឹងមានដំណើរការមានសកម្មភាព មានសន្ទុះ ដែលយើងឃើញគាត់សម្គាល់គ្រូមោទៅឃើញគាត់មានភាពក្តៅក្រហាយឡងពេលឃើញសង្គ្រោះជាតិទទួល បាននៅការគ្រប់គ្រងទទួលបានជោគជ័យអ្វីមួយគឺអាមនុស្សថោកទាបនេះគឺក្តៅក្រហាយខ្លាំងណាស់ស្ដាប់មើលមើលច្រឹកវានិយាយជាងស្ដាប់វាតទៅទៀតបងប្អូនលោកគុំសកាគាត់និយាយក្រោយពេលគេក្បត់ទេបាទក្រោយពេលគេក្បត់ចឹង ឥឡូវយើងសួរគណៈបកជុំសំពេចគឺជាក្តីសង្ឃឹមតែមួយគត់នៃអ្នកប្រជាធិបតេយ្យនិងអ្នកជាតិនិយមចំនួនហ្នឹងគឺទាំងអស់អ្នកផ្ដល់លើការគ្រប់គ្រងប្រជាពលរដ្ឋផ្ដល់ការគ្រប់គ្រងភ្លុកទឹកទឹកដីដើម្បីជំនួសគណៈបកប្រជាជនកម្ពុជាសួរថាអ្នកណាបីចេញពីគណៈបកហ៊ុនសែនមុនគេ មិនមែន7 8គណៈបកក្រោយរដ្ឋប្រហារព្រឹត្តិការណ៍97ទេណាគឺគណៈបកសំរងស៊ីបែកមុនគេ ឃើញទេអានេះព្យាយាមនិយាយញុះញង់ភាសានេះគឺថោកទាបណាសូនរោនឹងខ្ញុំបានដឹងដែរណាអ្នកដែលដកអ្នកដែលដកសំរងស៊ីចេញពីហ៊ុនសិបិចគឺរណរិទ្ធរណរិទ្ធគឺជាអជនថោកទាបតែបំផ្លាញឆន្ទៈពលរដ្ឋខ្មែរបំផ្លាញនៅ ការដែលគេចូលមកជួយ ប្រជាពលរដ្ឋខ្មែរបំផ្លាញ UN រណរិទ្ធគឺជាជនថោកទាប ហើយត្រណរិទ្ធបានទទួលនៅផល កម្មទេវតាបារាមុខដោយបំណងហើយនិរិះព្រាត់ប្រាស់ក្រុមគ្រួសារឃើញទេហើយសូនរោឯងចង់អញ្ចឹងដែរហ៎ហាអីក៏ថោកទៀតម៉េចតាក់តងរឿងហ្នឹងខ្ញុំបានដឹងព្រោះខ្ញុំនៅពេលនោះខ្ញុំនៅដឹងនៅតាមដានសង្គមដែរតើកងខ្ញុំមិនទាន់ឃើញរូបរាងថោកទៀតណាថោកទៀតមែនតើណាអំដិតក្បាលធំ និយាយចេញមកអត់អត់អត់មានអត់មានកំណត់ពង្រូបពង្រួមទេដើរតែបំពេញញុងខ្ញុំចរកបំពេញញុងញុងលាពណ៌តែម្ដងខោពៀបអាមរិកបាធំនេះតាំងពីឆ្នាំ1995ខែ10វិច្ឆិកាថ្ងៃ9វិច្ឆិកា1995រដ្ឋបាលភ្លើងទៀនដាក់ជាប្រវត្តិចឹងដោយសារបែកចំលេងចេញមកធំនឹងហើយដែលគុណសិបិតដួលរលំតិចឡើងខោពៀបណាខោពៀបមែនទេណា សូនរោសូនរោអញនិយាយកន្លែងនោះថោកទាបណាសូនរោអញកំពុងព្យាយាមបំភ្លៃណាព្យាយាមទម្លាក់កំហុសមកឲ្យលោកប្រធានសំរងស៊ីថោកទាបណាស់បើចឹងអ្វីកាលមុនណាខ្ញុំមកខ្ញុំថាខ្ញុំមិននិយាយបន្តបន្តមិនថាអីទេប៉ុន្តែខ្ញុំមនុស្សស្មានតែអ្នកឯងគឺជាជនថោកទាបកម្រិតហ្នឹងឯងតែទីបំផុតទៅជា សំរងស៊ីគឺជាជួយគឺជាអ្នកបំបែកហ៊ុនសប៉ាច់ទៅជាអ្នកអញធ្វើឲ្យហ៊ុនសប៉ាច់លាយវិញតែជាហ៊ុនសៃរួចរួចខ្លួនបច្ចេកសម្ដានខោវាមកឯតាថោកហ្នឹងបណ្ឌិតសុនរោគាត់និយាយអញ្ចឹងដូចមើងងាយហ៊ុនសែនពេកហ្នឹងហើយចំណាយលុយរាប់លានសុកចិត្តធ្វើមុខក្រាស់ដើម្បីរំលាយហ៊ុនសំពេចហ្នឹង សម្រាប់មនុស្សផងអីផងសពបែបយ៉ាងអស់ស្រាប់ទីបញ្ចប់មកទម្លាក់វសាមស៊ីអញ្ចឹងវសាមស៊ីខ្លាំងជាងហ៊ុនសែនណាមិនក្មេងអត់មានអស់អីមករៀលប្រមែកហ៊ុនសែនពេចបានតែហ៊ុនសែនចំណាយពិតជីវិតមនុស្សផងចំណាយលុយរាប់លានផងទិញដាក់ក្បាលត្រីពួកនយោបាយផងប៉ុន្តែចាញ់សំសៀមានអស់អមេរិកលាយសំលីស្ទុលហ៊ុនសែនពេចបានឲ្យមេដៃ10ឲ្យមេដៃលោកសំស៊ី10អាហ៊ុនសែន0ក្រោម0ណាអញ្ចឹងយើងលើក ឥឡូវចែកសួរឥឡូវសួរតើអណ្ដឹកក្បាលធំនឹងវិញបើវាដឹងប្រវត្តិវានិយាយតាំងពីឆ្នាំណាឆ្នាំណាថាអ្នកណាបែកខ្លួនចេញហើយចើហេតុអីនៅពេលដែលវាពីកាត់ដែលវាមកដល់អាមេរិកមិនវាត្បល់ក្បាលដើម្បីចង់មកចូលនឹងសង្គ្រោះជាតិឥឡូវខ្ញុំសុំសួរត្រឡប់ទៅវិញមិនដឹកក្បាលធំតែដោយសារគេដឹងសម្ដានថោករបស់អ្នកឯងនឹងហើយបានគេមិនឲ្យចូលតែស្គាល់គេអាចគេអាចដឹង ពីសម្ដានថោករបស់អ្នកឯង បើសិនអ្នកឯងច្បាស់ចឹងបានទេថាម្នាក់ឯងក៏ជាជនថោកទៀតដែរត្បល់ក្បាលមកចូលនៅសង្គ្រោះជាតិប្រើគ្រប់វិធីដើម្បីត្បល់ក្បាលចូលតែគេមិនឲ្យចូលគ្រិញក្បាលចេញគេយកជើងធាក់ក្បាលរុញចេញហើយចេញមកវាយបហាចឹងមិនចង់បំភ្លៃហ៎ដល់ទីដល់ឥឡូវនេះលោកសាភ្លើងទៀន3ចេញហ្នឹង គុណសុខាច្បាស់ហើយនឹងមានការដួលរំលំមិនអាចមានកម្លាំងធំដល់ប៉ុណ្ណឹងបានតទៅទៀតទេមិនអាចមាន3 4លានអ្នកគ្រប់គ្រងតទៅទៀតទេគាត់នឹងអាចធ្លាក់ពី3 4លានហ្នឹងមក1លាន1លានកន្លះអីឬ1លានអីហ្នឹងប៉ុណ្ណឹងចឹងមានន័យថាម៉េចចឹងអ្នកណាគេអ្នកទទួលខុសត្រូវក្នុងការបំបែកនេះបាទគឺស្ដាប់ហើយវាមានទំនាស់រវាងសម្ដេចកុំព្រះជាមួយនឹងលោកសំរាជីមិនមែនអត់ទេក៏ប៉ុន្តែមហិច្ឆតានៃតួឯកនិយមរបស់គាត់វាខ្លាំងពេកគាត់ កៅថាគ្រប់មេឲ្យវាស្មោះត្រង់រហូតគឺគឺទីបំផុតណាអត់មានអនាគតទាំងអស់វាទៅវាប្រមោកំហុសតាំងប្រមាណហ្នឹងវាមកទម្លាក់ឲ្យលោកលោកសំរងស៊ីទាំងអស់គឺតានេះថោកទាបណាវាប្រមោកំហុសតាំងប្រមាណទម្លាក់មកឲ្យលោកមកឲ្យលោកប្រធានសំរងស៊ីទាំងអស់ ខ្ញុំអត់ដឹងរឿងតារាណារិទ្ធអីពីមុនខ្ញុំអត់ដឹងទេខ្ញុំអត់ដឹងមែនខ្ញុំអត់បាក់អត់អត់អត់ញ៉ែតបានពីណាខ្ញុំអត់ដឹងខ្ញុំញ៉ែតបានទេតែឥឡូវយើងចាប់ដើមនិយាយពីនេះទៅហ្នឹងហើយដល់យើងចាប់ដើមនិយាយពីនេះទៅណាអញ្ចឹងទេប្រាប់បណ្ឌិតសូណារ៉ូហ្នឹងណាมันបាច់យកអារឿងអតីតកាលមកនិយាយទេកូនបាច់ប្រៀបធៀបរឿងនយោបាយបត់បែនតាមកលៈទេសៈនឹងពេលវេលាណាអញ្ចឹងហើយយើងចាប់ផ្ដើមពីនិយាយនេះទៅយកអាពីមុនមកពីពីមុនវាហួសហើយ អាស្បែកក៏វាងាប់អាលាយហិនហោចដែរអានអាអាគណៈបកហ្នឹងក៏វាលាយដែរណាយើងចាប់ពីឥឡូវហ្នឹងទៅថាលោកប្រធានណាបំបែកអ្នកអ្នកអ្នកអីអ្នកអ្នករំលាយសង្គ្រោះជាតិចឹងហ្នឹងហើយអ្នកបាត់ក្បត់សង្គ្រោះជាតិទៅកើតភ្លើងទៀនចុះបើសិនជាថាលោកប្រធាន អ្នកអ្នកអ្នកអ្នកអ្នកអ្នកបំបែកណាទៅបើកភ្លើងទៀនអ្នកណាគេដែលគេបំបែកបំបែកសម្បអាហ៊ុនសែនបំបែកសម្ទំដបងណា តាំងពីគមនោវិជ្ជាបពួកគមសខាសពបែបចេញមកវាយបហាលោកប្រធានសពបែបយ៉ាងដោះរោងរឿងសពបែបយ៉ាងដោះណាហើយដល់ដល់ក្រោយក្រោយមកទៀតបើឆ្នាំក្រោយនេះសិតតែពួកនៅកូរ៉េពួកបណ្ឌិតនឹងឯងណាបណ្ឌិតសូណារ៉ូសូរ៉ូសូវជ័យស៊ីណនស៊ីណាំងអាចឆ្កែប្រហែលខ្លះហ្នឹងមកស្កាំចេញមកវាយហ្នឹងឃើញតពួកហ្នឹងចេញមកហ្នឹងហើយមកខ្ញុំថាមានអីហ្នឹងហ្នឹងហើយសួរថាតើអ្នកណាគេអ្នកបំបែកអ្នកណាគេអ្នកបំបែកអ្នកណាគេអ្នកក្បត់សង្គ្រោះជាតិ ពួកខំប្រឹងអង្គុយរករឿងលោកប្រធាន ខុសនេះលោកប្រធានខុសនេះចេះចេះចេះចេះចេះតែលោកប្រធាននៅតែសង្គ្រោះជាតិដដែលហើយអាខ្លួនឯងមូលហេតុអ្វីបើអង្គុយបាយប្រហារលោកប្រធានមិនខ្លួនឯងចង់បែកខ្លួនឯងអីបាក់ពួនចង់បែកខ្លួនឯងចង់ផ្លន់សង្គ្រោះជាតិយកទៅផានលោកសាមកស៊ីចោលហីហើយឆៃចង់ចង់ផ្លន់គេទៅហើយហើយមកចោលគេថាចង់ក្បត់ណាប៉ុន្តែសូវីហ៎បណ្ឌិតក្បាលធំនឹងដូចមិនមែនសង្គ្រោះជាតិទេចាំមិនក៏វាវាយចឹង មកពីគេមានចេតនាចង់បាយបំបីសង្គ្រោះជាតិឲ្យបែកឥឡូវនេះគេរំលាយហើយប៉ុន្តែគេមិនទាន់ច្បាស់ថាវាបែកឬបែកពួកគេអត់មានថាវាបែកទេហ្នឹងគាត់មិនជាសង្គ្រោះជាតិទេប៉ុន្តែគាត់មានតំណែងត្រង់ជាមួយពួកសង្គ្រោះជាតិតាមសខានិងពួកកឹមសខានិងបាក់ពួកហ្នឹងឯងមួយស៊ីដនមួយអីហ្នឹងឯងសូនរ៉ូហ្នឹងឯងខ្សែស្រឡាយគេហ្នឹងឯងបើសិនជាលោកប្រធានសមរាសីអ្នកបើដឹងថាគាត់ក្បត់អញ្ចឹង ចុះអភិបុលមកខិតប្រឹងវាយប្រហារលោកប្រធានខុសនេះខុសនោះមិនគ្រប់ព្រមដាក់ចំចំថាលោកប្រធានក្បត់ទៅតាមពិតលោកប្រធានមិនមែនក្បត់ទេខ្លួនឯងហ្នឹងឯងចង់ក្បត់គេនោះខ្លួនឯងចង់ក្បត់គេតែឥឡូវជាឱកាសជាឱកាសដែរដែលដាក់កំហុសឲ្យគេជាឱកាសដែលរុញកំហុសឲ្យគេអូក្បត់មែនឯងពេលរបៀបដំបងឡើយមិនគេចង់ផន់ទាំងគ្រួជាតិយកទៅដាក់យកទៅក្រោបក្រាំក្រុមគ្រួសារបាក់ពួករបស់ខ្លួនណា ខំចោលលោកសំរងស៊ីខុសនេះលោកសំរងស៊ីខុសនេះមកពីចេះមកពីចេះមកពីចេះណាដើម្បីឲ្យពលរដ្ឋមើលឃើញទៅលោកសំរងស៊ីនឹងខុសមែនតែទៅពេលហ្នឹងគឺជាឱកាសមួយភ្លើងទៀនកើតមករុញកំហុសហ្នឹងយើងឲ្យដល់សំស៊ី100%ដើម្បីថាសំស៊ីក្បត់ដើម្បីចង់ចង់ប្រមូលសង្គ្រោះជាតិមកហើយទៅអត់រួចទេមើលក្បាលស្បែកជើងពលរដ្ឋទៅសពងចាំដាក់ក្បាលសពងចាំស្បែកជើងមិនប្រយ័ត្នតាំងតោស្រុកខ្មែរតាំងតោមុនអាហើយអាស្អីគេអាស្អីធ្វើស្មៅធ្វើស្រូវនោះ បញ្ចត្តិអាកដៀវអាកដៀវស្អីណាពលរដ្ឋកាត់ដាច់កណាកដៀវកាត់កកដៀវកដៀវពលពលរដ្ឋខំអាហ៊ុនសែនមកជុំឯងងំខំអាពួកអាក្បត់ណាអាក្បត់ឆន្ទៈនេះណាតែពលរដ្ឋមានក្តីសង្ឃឹមហើយតែយើងធ្វើឲ្យគេអស់ក្តីសង្ឃឹមគេកាត់ក្បាលជាអាហ៊ុនសែនទៀតពួកឯងហ្នឹងយ៉ាប្រាប់ឲ្យទៅយ៉ាអត់មានបង្រួបបង្រួមគ្នាអត់គួយតែវាយប្រហាឆ្កឹះឆ្កៀលចាក់ដុតណាតាមអ្វីតែអាហ៊ុនសែនចង់បាន យីពួកអាចោមរាយអស់នេះណាដៅកាហាយទៅទៅសោះអាលេងចុកអួតអស់នេះខ្លួនរហូតដល់ក្រខ្លួនរហូតដល់ក្រុមការស្លាប់តែឥឡូវនេះគាត់សង្ឃឹមនឹងធ្វើអញ្ចឹងដាក់ទៅលើលោកកឹមសុខាតទៅទៀតអញ្ចឹងសួរថាគាត់ជាអ្នករួបរวมអ្នកវិទ្យាតៃឬក៏បំបែកអ្នកវិទ្យាតៃពិតប្រាកដយើងត្រូវតែមើលចំណុចនោះឲ្យច្បាស់បាទខ្ញុំខ្ញុំអានសារលោកលោកលោកអឺលោកអូនយើងណនខ្ញុំឃើញ ចំណុចហ្នឹងវាមិនក៏ចៃដន្យដែរវាមិនក៏ល្អដែរត្រង់ថាតាមពិតអ្នកដែលចេញមកបំបែកបំបាក់អ្នកដែលបំផ្លាញអ្នកលទ្ធិប្រជាធិបតេយ្យសពថ្ងៃហ្នឹងគឺពួកអាមេរិកក្បាលធំឯងហ្នឹងហើយដែលសពថ្ងៃប្រើគប់វិធីក្នុងការវាយបំផ្លាញបំបែកអ្នកលទ្ធិប្រជាធិបតេយ្យគឺពួកឯងហ្នឹងហើយអត់មាននរណាឯងគឺក្បាលពួកឯងហ្នឹងហើយមានអាសរោអៅវិជ័យអបលង្កាសរួយសាស្រីឯងឈ្មោះសរោអៅវិជ័យអញ្ចឹងហ៎ ហ្នឹងហើយអាហ្នឹងអាអាអាហ្នឹងអាញីអាសត្វបលាំងកាសរស់រសាស្រីឆ្លោះមួយឯងឆ្លោះមួយឯងចាញ់ប្លុកឯងបាត់តែឥឡូវកើត account ចាណាឆ្លោះមួយពួកខ្ញុំប្លុកពួកខ្ញុំចោលវាតតាំងអត់ឈ្នះនោះមានអីប្លុកពួកខ្ញុំចោលណាហ្នឹងអាហ្នឹងអាញីមួយហ្នឹងគេមកថែងគេអើមកកុំចៅគេជេគេដែរជេអាដល់ស្គីមទៅបើបងវាយបហាមេគេគេដែរជេវាយបហាមេគេគេជេអើពូគឺពួកវាហ្នឹងហើយ ដែលជាកំពុងតែប្រើគ្រប់វិធីក្នុងការវាយបំបែកអ្នកលទ្ធិប្រជាធិបតេយ្យអញ្ចឹងអ្នកឯងកុំឆ្ងល់ថាអ្នកណាគេកុំដៅចោបកុំដៅលៀបពណ៌គេកុំដៅថាសំរងស៊ីឬក៏កូនចៅសំរងស៊ីឬក៏អ្នកនេះអ្នកនោះគឺក្បាលពួកឯងនឹងឲ្យដែលសប្ថ្ងៃនេះឯងកំពុងជន់មកលៀបពណ៌វាយប្រហារអ្នកនេះចេះហើយបែងចែកឲ្យសឲ្យក្រហមឲ្យស្អីស្អីណាបែងចែកក្បាលពួកវាហ្នឹងឯងអ្នកអ្នកអ្នកដែលបែងចែកពណ៌ហ្នឹងគ្មានអ្នកណាបែងចែកទេពួកវាហ្នឹង គឺទៅរកវិធីមិនវាយទៅថាវាយទៅសំរាំងស៊ីហ្មងវាយប្រហារទៅសំរាំងស៊ីហ្នឹងតែដែលពលរដ្ឋរងគ្រោះរងឯដែលកំពុងវេទនាដោយសន្តិណាគេហ៊ុនសែនតែដែលអ្នកដែលវាវាយប្រហារប្រើគ្រប់វិធីក្នុងការបំបែកជន់កបែងងើបរួចគឺសំរាំងស៊ីក្រុមសំរាំងស៊ីនឹងពួកអាថោកទៀតនៅដែលវាកំពុងធ្វើហ្នឹងអញ្ចឹងបានន័យថាវាកំពុងបំរើនយោបាយនៅណាគេ តែបើចឹងតែគេថាវាជនបង្កប់នឹងវាមិនខុសទេហ្នឹងហើយបើណាពួកខាងគឹមសខាកុំចង់ប្លន់ សង្គ្រោះជាតិក្តោបក្តាប់ទៅខ្លួនឯងអត់មានណាអត់មានចេញមកវាយប្រហាររករឿងលោកសំរងស៊ីថ្នាក់ដែលខាងអឺនិន្នាការអឺគេហៅសង្គមសខាសំស៊ីនៅក្រៅប្រទេសថ្នាក់ដឹកនាំសង្គ្រោះជាតិលើលើអត់ដែលចេញមកតវ៉ាមកឈ្លោះមកកែកមកអ្វីទាំងអស់ គឺមានតែហាមពួកយើងកុំឲ្យតបកុំឲ្យតនៅស្គីមប្រយ័ត្នធ្លាក់នៅក្នុងគន្លងគេដែលគេចង់បំបែកបាក់កុំនៅស្គីមកុំតបកុំតមានតែគាត់ហាមកុំតបកុំតនៅឲ្យស្គីមប្រយ័ត្នចូលក្នុងអន្ទាក់គេគេកំពុងតែបំបែកបាក់យើងគេកំពុងធ្វើតែមិនដល់ឲ្យយើងតបឲ្យយើងតឲ្យយើងឲ្យយើងបែកបាក់អាចយើងអត់ធ្វើក៏វាធ្វើខ្លួនវាអាចយើងអត់តបតវាមួយថ្ងៃមួយអង្គុយទៅសេជេមួយថ្ងៃមួយថ្ងៃវាយមហាសពបែបយ៉ាងទាំងអស់ហើយឯងឃើញវាគ្រឹះទៅគ្រឹះដល់ហើយចង់ដាក់ក្បាល តែយើងងាកមុខចេញទេគោលដៅយើងដឹងតែហ៊ុនសែនព្រោះឈ្នះពួកហ្នឹងក៏អត់ប្រយោជន៍ដែរឲ្យថៃថាទៅហ្នឹងហើយត្រឹមចាប់យើងអត់ដែរឃើញថ្នាក់ដឹកនាំសង្គ្រោះជាតិណាគុំថាគុំថាគាត់ថាគុំស្បែកតកូនចៅគាត់ហាមដោយសូហ្វីនិយាយអញ្ចឹងគុំថាដល់ពួកគាត់ខាងលើណាអ្នកនៅក្បែរក្បែរលោកប្រធានអត់ដែរឃើញអ្នកណាមួយណាមិនថាលោកអេនជេអៀអ្នកមីងមួយសុខួរឬក៏លោកនិតរំដួលឬក៏លោកសចាត់ដេត ឬក៏លោកខ្ញុំមិនសូវចាំឈ្មោះពួកគាត់ទេណាគាត់និយាយនិយាយមកទៅថ្នាក់ដឹកនាំសង្គ្រោះជាតិទាំងអស់ទាំងនៅក្រៅប្រទេសទាំងអស់ហើយគឺអ្នកណាគេជួយមកនិយាយមិនបាច់ឡើយចាំខាងទៀតមួយជើងមុតខ្ញុំថាហ៊ីងសុកសានណា ខុំបីតែណាស្អីទៀតគុណសេរដ្ឋាគុណចេញមកសរសេរប្រើភាសាមិនសមរម្យវាប្រមាថត្រូវថាមកខុំបីតែយុវជននៅថៃក៏ដោយតាមតាមនិយាយទៅរបស់លោកកឹមសុខារៀបចំទៅសង្គ្រោះជាតិតាមយុទ្ធអត់ទៅចេញមកតបតអីហ៎អត់ហ្នឹងហើយនេះគេចេញមកតបតអីទាំងអស់គេតែពួកខ្ញុំមួយខ្ញុំថាសាមញ្ញមកគាត់ខែប្រមាថតែមួយយ៉ាគាត់មិនតបតអីទេយ៉ាដល់ពេលដូចហីហីហីដូចពួកអាមេរិកក្បាលធំហ្នឹងនេះពួកវាជានរណាគេអត់មាននៅក្នុងសង្គ្រោះជាតិទេ ចោះហេតុអីវាចេញមកបៃបហាសម្បើមហ៎ពួកវាគឺជាមនុស្សរបស់គណៈបកប្រជាជនវាមកចូលមកចឹងដើម្បីវាយបំបីពួកឲ្យវាប្រកាសក្នុងចិត្តពួកឥឡូវហ្នឹងគណៈបកប្រជាហ៊ុនសែនបានរំលាយសង្គ្រោះជាតិហើយប៉ុន្តែវាមិនប្រកាសក្នុងចិត្តថាតើសង្គ្រោះជាតិរលាយដោយអ្វីដែលដែលដែលដែលមេវាធ្វើហ៎បើចង់វាព្យាយាមចេញមកវៃកំតិចនឹងក្រៅទៀតវាតាមមកវៃនឹងក្រៅទៀតបានវាព្យាយាមចេញមកចេញមកនិយាយចឹងបំបីប៉ុន្តែណា ជោគជ័យទេចង់ប្រាប់តាបណ្ឌិតក្បាលធំឯងចឹងសំខាន់ណាស់សមស៊ីបែកឬមិនបែកវាមិនសំខាន់នឹងបបោមាត់ពួកឈួតហ្នឹងទេណាបើសំនឹងស៊ីបែកទៅបែកទៅឧទាហរណ៍ពលរដ្ឋគ្រប់ត្រក៏នៅតែចាញ់ហ៊ុនសែនក៏នៅតែចាញ់គេព្រោះជាងវាបែកចេញសឹងគំការសំស៊ីបែកចេញនេះគឺកម្លាំងវាចុះខ្សោយតិចហី គឹមសខាផន់យកសង្គ្រោះជាតិទៅបានតែឈ្មោះពលរដ្ឋអត់ទៅជាមួយទេក៏ចាញ់គេ អាកន្លែងហ្នឹងហើយបានគេប្រាប់ថាសំរងស៊ីគឹមសខា គឺជាតែមួយគោលដៅយើងគឺរួមគ្នាអញ្ចឹងទោះជាគឹមសខាបាក់ពួកគឹមសខាផ្ៃប្រហាយយ៉ាងណាក៏ដោយអត់ធ្មត់ពួកគាត់អត់ធ្មត់សុខចិត្តខំអត់សង្កត់ចិត្តគេមើងងាយគាត់យ៉ាងមិនខ្លះគឹមមនុស្សជាមើងងាយក៏សំរងស៊ីមិនខ្លះមើងងាយអ្នកស្រីមួយសុខួរមិនខ្លះគេអ្នកនយោបាយចង់ធ្វើគេដែរបងអាឯង ណាតែមកកើតមួយថ្ងៃមកទៅគាត់មិនតាន់ជ្រុះអាចបលីអស់ហងអាចក្បីអស់ហងមកមើងងាយគាត់តែយុវ័យជន់ចាស់មើងងាយសពបែបយ៉ាងតែគេអត់ពុតព្រោះគេអត់ខ្វល់អារឿងណាណាមើងងាយសំខាន់គឺគេទុករឿងជាតិធំរឿងជាតិជាជាជាជាជាជាជាជាជាជាមូលហេតុធំគេខំប្រឹងទុកឲ្យអារឿងឯកជនណាមើងងាយអីមើលទៅគឺគាត់ឈឺចាប់អត់គាត់ឈឺចាប់ណាតែក្មេងមិនតាន់ជ្រុះបលីពីក្បាលទៅមើងងាយគាត់ណានេះក្មេងគាត់សពបែបយ៉ាងគាត់លះបង់សពបែបយ៉ាងគាត់ណា ហោះទៅគ្រប់កន្លែងធ្វើកិច្ចការកិច្ចការការទូតគ្រប់កន្លែងអស់ទាំងឈឺទាំងទាទាំងប្តីទាំងប្រពន្ធគាត់បើចាំបានតែគាត់សូម្បីតែខ្ញុំអ្នកគ្រប់គ្រងគាត់ខ្ញុំជឿចាក់ជំនួសគិតមើលអត់ចោលគាត់ទៀតគាត់មិនអាចមើលងាយណាចាខ្លោដូចកដាច់ចឹងមើលងាយគេសិតតែអ្នកនយោបាយគេចេះសិនចេះសិនចុះចុះមិនថោថោគេមិនចេះធ្វើស្អីវាសុខអញវាចង់បង្ហើយទៅលើអាណាថៃថា ខ្ញុំខ្ដៅខ្ញុំខ្ដៅទៅមែនទេណាហើយពួកក្នុងថ្នាក់ដឹកនាំសង្គ្រោះជាតិទាំងលើទាំងក្រោមទាំងអស់គឺគេអត់ណាគឺគឺអត់ចាប់គេអត់ចង់ចាប់អារម្មណ៍នឹងសម្លេងដល់ថោកទៀតបើមើលងាយគេណាពួកពួកគេគិតគឺឃើញខាគឺគិតឃើញថាលោកកឹមសុខាគឺគាត់អត់ចង់បែកពីលោកសំរងស៊ីគាត់ដឹងយ៉ាងពិតប្រាកដតែបែកទៅគាត់គាត់ចាញ់ហើយហើយអ្វីដែលបាក់ពួកកឹមសុខាជុំវិញខ្លួនកឹមសុខាគឺគេគិតថាគឺជាល្បិចរបស់ហ៊ុនសែនដែលទិញក្បាលពួកអស់នឹងយកទៅដើម្បីបំបែកបាក់ ឯកឹមសុខាគាត់នៅក្នុងចង្កោមក្នុងក្នុងកណ្ដាប់ដៃគេគាត់អត់ហ៊ាននិយាយហាស្លាក់ជាក់ស្លែងទីមួយសាច់ញាតិតែកូនចៅខ្លួនឯងមកក្រោយគាត់និយាយយ៉ាងម៉េចណាហើយអ្វីដែលធ្វើគេដឹងគឺលោកប្រធានគាត់ស្គាល់ពីគំនិតរបស់លោកកឹមសុខាច្បាស់ណាស់ព្រោះគាត់ជាក្រៃគូនឹងគ្នាលោកកឹមសុខាគាត់បាននិយាយខ្លួនគាត់ដែរបែកបាក់ណាបើគ្មានកម្លាំងរួបរวมទេកុំគិតថាឈ្នះគេនឹងគឺជាសម្ដីលោកកឹមសុខាគឺគាត់អត់បែកតាណាទេ មានតែសឹង តែអាអ្នកក្រោមក្រោមគឹមសខាគឺជាកជារបស់ហ៊ុនសែនពួកហ្នឹងវាយកគឹមសខាជាឈ្នន់អំបីបំបីបំបាក់ញ៉ាហ្នឹងហើយនឹងចឹងហើយកុំគិតថាបណ្ឌិតសូនរោឯងហ្នឹងណាអាទឹកចំក្រោយហ្នឹងណាយកក្លេសថាលោកសំអស៊ីទៅបង្កើតប្រណាក់បាក់ភ្លើងទៀនភ្លើងអី កុំល្ងងខ្លៅដល់ថ្នាក់ហ្នឹងពេកពលរដ្ឋដូចជាខ្ញុំមកខ្ញុំអត់ភ្លើទេខ្ញុំយល់ឡើងពិតប្រកបថាលោកសំរងជាតិស៊ូហ្វីគាត់មិនអាចបោះបង់សង្គ្រោះជាតិបានទេពីព្រោះសង្គ្រោះជាតិនេះហើយ គឺជាក្តី សង្ឃឹមណារបស់យើងសង្គ្រោះជាតិនឹងហើយគឺបរទេសគេកំពុងតែមកមានញឹកជួយវាត្រូវច្បាប់ជាតិនិងអន្តរជាតិតែភ្លើងទៀនណាអត់ទាន់មានក្នុងបញ្ជីដែលគេត្រូវជួយទេ ណាឥឡូវឥឡូវសូហ្វីស្ដាប់ស្ដាប់សម្ដីចុងក្រោយបងបណ្ឌិតក្បាលធំនឹងតិចសូហ្វីណាមនុស្សពីរនាក់ធំដែលគាត់ដើរចេញហើយគាត់ដើរចេញគាត់សង្ឃឹមថាគាត់ដើរចេញហើយគាត់នឹងអឺធ្វើឲ្យអ្នកនឹងរលាយគាត់ដើរចេញពីរ៉ាមិនិតគាត់សង្ឃឹមថារ៉ាមិនិតរលាយឥឡូវលីមែនគាត់ដើរចេញពីគំសខាគាត់សង្ឃឹមថាគំសខាលាយក៏ប៉ុន្តែគាត់បែរជាដើរចេញហើយទម្លាក់កំហុសលើគំសខាថាជាអ្នកបំផ្លាញសម្ព័ន្ធមិត្ត និយាយអញ្ចឹងអីទេខោគៀបណាដល់តម្លាក់កំហុសដល់បង្កល់ភាពញុះញង់លោកប្រធានអត់មានដែលប្រាពិសាថាលោកកឹមសុខាដល់ចេញឬកឹមសុខាអីណាសប្តាហ៍ថ្ងៃនេះណាថ្នាក់ដឹកនាំសង្គ្រោះជាតិនៅក្រៅប្រទេសប្រើគឺថាខំប្រឹងធ្វើការណាពិសេសលោកប្រធាននឹងណាមីងមូសុហួរហើយនឹងលោកសួរទៅសូនរោវិញថាចេះសួរថាមានដែលណាមានដែលឬលោកប្រធាន ណានិយាយតាក់ដុតគឹមសុខាម្ដងណា មាននិយាយថាគឹមសុខាសពជាមនុស្សតែមួយហើយមិនតែប៉ុណ្្នឹងឯងសាខាគ្រប់កន្លែងទាំងអស់របស់សង្គ្រោះជាតិដាក់សឹមគឹមសុខាសំស៊ីចាត់ដៃគ្នាចឹងមានតែពួកអស់ឯងទេ ប្រឆាំងគឹមទៅមួយទៀតណាលោកប្រធានណាថែមទាំងប្រាប់កូនចៅគាត់ណាគឺហាមិនឲ្យនិយាយប៉ះពាល់ជាមួយនឹងថាលោកកឹមសុខា ទេ គឺគាត់អត់ឲ្យនិយាយណា ហើយដែរដែរលឺសូម្ដងណាឥឡូវយកវីដេអូណាមួយដែលលឺសូថាលោកប្រធានប្រើភាសាថាលោកលោកកឹមសខាអឺថាដើរចេញឬក៏ក្បត់អីហ៎ចេញតាពីប្រហុងមាត់បន្តិចក្បាលធំឯងណាសូនរោប្រហែលមានតែមិនដឹងតែខ្លួនឯងទេបែកបែកមិនមែនតែប៉ុណ្្នឹងទេតែមានប្រសាសន៍ហ្នឹងទេគេមានតែចេញវាយប្រហារលោកប្រធានសំរងស៊ី ហើយយកឈ្មោះគឹមសុខាខាងវិញជួយឲ្យឲ្យកុំឲ្យដាក់ផ្លាកមានសំរងស៊ីដកដកផ្លាកចេញជាពិសេសគឹមលោកស៊ីហ្នឹងណាសិតថាកុំឲ្យស្អីថើសំជីថោកទៀតហើយយកឈ្មោះយកកុំកុំយកឪពុកគេមកដឹកដឹកដៃដឹកដៃគ្នាកុំឲ្យថោកទៀតអីអីអីណាហ្នឹងហើយកូនខ្ញុំមានតែមានតែចេញមកប្រឆាំងឥឡូវយើងចង់និយាយប៉ះពាល់ណាកុំតែគាត់ខ្ញុំចង់និយាយចេះលោកលោកគ្នានេះការពិតនិយាយពីទៅវិញការពិតតាយ៉ា ហ្នឹងហើយអឺលោកប្រធានមានតែចង់ណាទៅទទួលទោសចំនួនទៀតគាត់ថានៅពេលដែលគេគេចោតហ្នឹងអ្វីដែលគេចោតលោកលោកកឹមសខាឥឡូវហ្នឹងកុំកាត់ទោសគាត់មកកាត់ទោសសំរងស៊ីវិញមកយ៉ាតែនិយាយចង់ទៀតគាត់មានតែការពារកឹមសខាតើចំណុចកន្លែងណាមួយដែលថាលោកប្រធានហ្នឹងចោតលោកកឹមសខាណាអានទឹកក្បាលធំអញចាប់ដើមក្តៅទៅនេះអញហើយហើយ ចោតមកទាំងផ្ទាំងហ្មងខោកទៀតវិញថោកទៀតហ្មងយ៉ាតែឈាមយួនថោកដល់កម្រិតហ្នឹងណានេះចំណុចកន្លែងណាដែលអានទឹកក្បាលធំអញថាលោកប្រធានសំរងស៊ីហ្នឹងចៅលោកលោកកឹមសខាគាត់ក្បាត់ក្បាត់សង្គ្រោះជាតិលោកប្រធានក៏បាននិយាយទៀតពេលណាគឹមសខាគេដោះលែង100%ហើយគាត់ចេញមកក្រៅប្រទេសហើយភាសាគាត់និយាយខ្លៅនឹងគេទទួលយកបានហ្នឹងហើយ អាលោកលោកកឹមសកាក៏អត់និយាយដែរអ្នកដែលនិយាយបែកបាក់គឺសិតតែពួកអាមិនអាបណ្ឌិតអាបណ្ឌិតអាបណ្ឌិតស្ញាបាត់ចេញពីយួនមកហាណូយហ្នឹងឯងណាណាគ្មានណាគេនិយាយតែតែបោះស្មាបាក់ពួកវាហ្នឹងឯងអ្នកមន្ត្រីខាងកឹមសខាក្រោមក្រោមហ្នឹងឯងពួកអត់លឺសូអត់មានដែរលឺសូកឹមសខាថាមិនអត់ដែរលឺសូលោកប្រធានថាមិនតែតែវាហ្នឹងចេញពីប្រហោងមកស្អីឬគម្រងវាហ្នឹងកឹមសខាចេះសំរងស៊ីចេះ តើវានឹងបែងចែកពណ៌លឿងពណ៌សពណ៌ក្រហមបៃតងឲ្យតាពួកក្បាលពួកវានឹងប៉ុន្តែលោកថាដឹកនាំអត់ដែរឬសូអត់ដែរមានកម្មសខាក៏អត់ដែរឬសូនិយាយអីលោកប្រធានលោកប្រធានសំរងស៊ីអត់ដែរឬសូនិយាយអីយើងបែកអាសិនណាមិនមានលោកកម្មសខាទេហ្នឹងអាសំខាន់ណាគ្រាន់តែឆ្ងាញ់គ្រាន់ថាខ្សែខាកន្លែងណាលោកប្រធានទៅយកយកអានិមិត្តរូបសំស៊ីកម្មសខាចាប់ដៃគ្នាស្ដីឲ្យគេទៀតអត់ឲ្យគេយកមកដាក់ទៀតហើយណាគេអ្នកបែកឥឡូវអញឆ្កល់ ហាបើចឹងបើចឹងស្របសេចក្តីទៅណាគឺសូនរោនេះគឺជាអាមនុស្សដង្កូវមនុស្សថោកទាបអាបណ្ឌិតថោកទាបអាបណ្ឌិតក្បាលធំប្រើគូវិធីក្នុងការវាយបំបែកអ្នកលទ្ធិប្រជាធិបតេយ្យអ្នកដែលថាកំពុងតែព្យាយាមជន់ឈ្លីវាយបំបែកអ្នកលទ្ធិប្រជាធិបតេយ្យគឺអាបណ្ឌិតក្បាលធំសូនរោនឹងឯងគ្មានអ្នកណាទេកុំដើរចោលគេលៀបពណ៌គេគឺអាបន្តិចក្បាលធំហ្នឹងយីយូយូទៅណា លោកប្រធានចោទថាអាណត្តិកម្មសខាដើរចេញលោកប្រធានចោទកម្មសខា ពាក្យកន្លែងណាដែលថាលោកប្រធាននិយាយពាក្យហ្នឹងយកចេញមកចេញតែពីប្រហោងមាត់របស់អញអាទឹកក្បាលធំគម្រោងឯងទេណាមិនដែលលើសូលោកប្រធានដែលមាន ប្រសាសន៍ណាថាឲ្យលោកកម្មសខាសំបីតែម្ដង មានតែប្រើគ្រប់វិធីជួយសពថ្ងៃនេះលោកហត់ណាស់ ថ្នាក់ដឹកនាំគ្រប់គ្រងថ្នាក់លោកហត់ណាស់ដើម្បីអីដើម្បីជួយលោកកឹមសុខាខ្ញុំសូមកាត់ទីមួយក្មេងអាសម្ដីហ្នឹងណាបើសិនជា លោកធានសំស៊ីគាត់មាន3សម្លេងណាហើយលោកកឹមសុខា មានតែ26សេងឧបចាស់គ្នាត្រឡប់មកវិញណាអាហ្នឹងនិយាយអញ្ចឹងត្រូវហើយតែតែពេលចូលគ្នាណាកឹមសុខាមាន3សម្លេងសំសំនឹងស៊ីមានប្រហែល20សម្លេងជាងណាហើយ6តែលោកអត់មានដែរខ្វល់ខ្វាយសុខចិត្ត ទេប្រធានទៅឲ្យកឹមសខាតើលោកលះបង់ប៉ុណ្ណាហាអានទឹកក្បាលធំមិននិយាយចេញមកភ្លឺចេញម្ដាយចឹងអាចុយម្ដាយឡើយតើចោលនេះចោលតែបំពេញចំណុចកន្លែងណាមួយដែលថាសំរងស៊ីហ្នឹងចោលកឹមសខានេះមកភ្លឺអញ្ចឹងនេះអានេះដូចជាដូចជាខំបែបយ៉ាងការពារកឹមសខាតាក់ត្រាក់ត្រាក់ត្រាក់សំបីតែពួកយើងនេះចេញធ្វើបដកម្មឈរកដាតកកធ្លាក់ញ័រតតាត់ ប្រឈមនឹងជំងឺឆ្លងសពបែបយ៉ាងយើងយើងយើងនៅតែធ្វើដំណើរទៅដើម្បីអីទាមទារឲ្យមានការដោះលែងកម្មសខាលោកកំធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយដើម្បីឲ្យអន្តរជាតិអន្តរាគមជួយឲ្យមានការដោះលែងកម្មសខាហើយមិនក៏អាភ្លើឯងចេញមកនិយាយចឹងហ่าអាភ្លើសូនរោមិនឯងចេញមកនិយាយភ្លើចឹងកន្លែងណាឯងថាសំរងស៊ីចោតកម្មសខាសំរងស៊ីលះបងសពបែបយ៉ាងដើម្បីជួយកម្មសខា ហាមឃាត់កូនចៅមកឲ្យប៉ះពាល់ទេ ទីបំផុតហែងចោទថាសំរងស៊ីនឹងជាចោទកម្មសខាហើយមនុស្សក្បែកអញក្បាលឯងមកកៅនេះបែកអាយ៉ាលាក់ពីកុំព្យូទ័រអានេះឯងវាមិនខុសពីអានេះវាមិនខុសពីអញ្ចេះហ្នឹងហើយមិនខុសពីអបមកថាអបអបមកថាឥឡូវហ្នឹងហើយយើងអត់មានលុយទេស្រាប់គេឲ្យលុយនឹងហើយគេឲ្យលុយហើយស្រាប់តែចោទតែគេថាគេលួចលុយនឹងវិញអាហ្នឹងរបៀបចឹងហ៎សនរោរបៀបចឹងហ៎ បើសំលៀងស៊ីប្រុងតែបែកពីគឹមសខាចាំបាច់ឲ្យលគឹមសខាចូលជាមួយធ្វើអីមានតាំងពី3សំលេងរហូតដល់ទៅណារហូតដល់លះបងលះបងតំណែងឲ្យទៅទៀតគេឲ្យចាស់ឲ្យធ្វើអីគេមិនថាចោតអញ្ចឹងវាអត់វាអត់ស្រីអាចអត់អត់ស៊ីគ្នាចេះតែនិយាយអស់ខ្លួនស្អុយពីមាត់ឲ្យគេថៃបណ្ឌិតណាអានោះគេមិនហៅបណ្ឌិតទេអានោះនោះបណ្ឌិតគេដល់ឡាប់ឡាប់យ៉ាងនោះមិនអញ្ចឹងអ្នកស្ទីដើម្បីដើម្បីឲ្យកូនស៊ីហ្នឹងណាចំណិតទឿយ៉ាងហ្នឹង ញ៉ាអីខ្ញុំខំខំមែនតើដល់វាចោទថាសំរងស៊ីចោទកម្មសខាដល់ប្រាវិសានោះវាជ្រុលហួសហេតុពេកជាតិជាមនុស្សមនុស្សធម៌គុណធម៌គ្មានអ្នកណាដល់សំរងស៊ីទេលោកព្រះដើររទៅពិភពលោកនេះហេតុអីបានខ្ញុំគ្រប់ត្រគាត់ខ្លាំងម៉េះដោយសារខ្ញុំមើលអំពីគុណធម៌មនុស្សដែលពោពេញទៅដោយគុណធម៌តើមានអ្នកណាគេដោយសំរងស៊ីយើងរមៀបរកបានមានដឹកនាំមកអញ្ចឹងលះបងសពបែបយ៉ាង គាត់មើលមើលតើគាត់នៅតើបងនិយាយថានិយាយពីការលះបង់របស់ចាំគាត់ចឹងខ្ញុំខឹងមែនតើបើនិយាយពីការលះបង់របស់លោកប្រធានណានិងការតស៊ូអត់ធ្មត់របស់គាត់ណាគាត់អត់ធ្មត់ប៉ុណ្ណាហ្នឹងហើយបើពីមុនមកពីមុនបើសិនជាខ្ញុំអត់ រួមការងារជាមួយបើសិនជាខ្ញុំអង្គុយតែស្ដាប់បណ្ឌិតខួរទឿក្បាលទឿអហ្នឹងណាគឺខ្ញុំជឿតាមហើយណាអ្នកបងប្អូនខ្លះគាត់មើលតែពីចងាយ មើលពីចងាយ ហើយស្ដាប់បណ្ឌិតពួកអស់ហ្នឹងពីវិភាគទៅអាចត្រូវហើយប៉ុន្តែដល់តែវិញចូលមកក្នុងហ្នឹងណាយើងដឹងពីកិច្ចការពីការលះបង់ពីការអត់ពួតការតស៊ូរបស់គាត់ណាអញ្ចឹងយើងសុខចិត្តចំណាយ សួរខ្ញុំបានខ្ញុំអត់មានចង់បានចង់ទៅធ្វើអីណាស្រុកខ្មែរអីណាម៉ៃក្មេកអត់ចង់ដែរមួយសិស្សមានភារកិច្ចខ្ញុំមានភារកិច្ចមើលកូនដៅម៉ៃក្មេកមានមើលកូនមើលប្តីគាត់ណាអត់មានចង់បានអ្វីទេចុះហេតុអ្វីបានយើងគ្រប់គ្រងកាត់ពុកនឹងលោកសំអាស៊ីតស៊ូការពារ ដោយសារយើងឃើញពីចិត្តស្មោះត្រង់អត់ធ្វត់តស៊ូលះបង់របស់គាត់ណាភាពស្មោះត្រង់នយោបាយអ្នកនយោបាយខ្លះបើនិយាយត្រង់ទៅខុសពីលោកកឹមសុខាឆ្ងាយណាស់លោកកឹមសុខាធ្វើតាំងពីមានធ្វើបានក្ររហូតដល់មានដោយហ៊ុនសែនចឹងលោកសំរងស៊ីធ្វើតាំងពីមានរហូតដល់ក្រគួរតែគិតហើយហើយកន្លែងណាណាកន្លែងណាដែលថាលោកសំរងស៊ីនឹងក្បត់គាត់ក្បត់ដើម្បីអ្វីគាត់លះបង់អស់ហើយនឹងចំណុចណាវារមណា សក់ទឹកហៅអាអ្នក3កៅអីយកមកចូលរួមជាមួយណាឲ្យមកចូលរួមជាមួយហើយផ្ទេតំណែងប្រធានឲ្យទៀតចំណុចកន្លែងណាដែលដែលអ្នកឯងថាសំរងស៊ីក្បត់កម្មសខាសួរអញ្ចេះហើយពេលដែលគេរំលាយសង្គ្រោះជាតិក្នុងកលតិសាណាតែធ្វើឲ្យគេចាប់កំហុសរំលាយសង្គ្រោះជាតិគឺពេលដែលកម្មសខាកាន់កាន់កាន់តំណែងជាប្រធានស្រាប់បានហេសូនរោមិនចេញមកនិយាយភ្លើចឹងអានបែកបែកសុំបញ្ជាក់ សូមបញ្ជាក់កន្លែងហ្នឹងម្ដងទៀតយើងទាំងពីរនេះណាអ្នកខ្លះគេគិតថាពួកយើងខំប្រឹងការពារលោកប្រធានយកចិត្តគេលោកបានធ្វើជាធ្វើស្អីធ្វើអីអត់មានចង់បានអ្វីអត់មានចង់បានអីទាំងអស់អីក៏អត់ចង់បានដែរអ្វីដែលពួកយើងចង់បាន គឺចង់បានឲ្យខ្មែរនឹងវាឈ្នះ ឲ្យយើងការពារបរណភាពទឹកដីការពារប្រទេសជាតិយើងអានឹងយើងចង់បានយើងអត់ខ្វល់ថាអ្នកណាខុសអីអ្នកណាខុសអីអ្នកណាខុសយើងអត់ខ្វល់ទេអញ្ចឹងបានយើងជំទាលឲ្យជំទាលទេថាខ្មែររួមគឺខ្មែរឈ្នះគឺយើងទៅកន្លែងណាដែលមានសម្លេងច្រើនសង្គ្រោះជាតិមានសម្លេងគេគ្រប់គ្រងច្រើនហើយសង្គ្រោះជាតិមកជុំគ្នាហើយអញ្ចឹងតែយើងកុំបំបែកគោលដៅយើងគឺហ៊ុនសែនចុះអ្នកដែលចេញមកវាយប្រហារសមាស៊ីអ្នកដែលចង់មានគំនិតបំបែកសង្គ្រោះជាតិអ្នកឯងជាអ្វី នេះឯងគឺជាយួនហ្នឹងឯងដើរតាមគោលការណ៍របស់យួនបំបីមិនដើម្បីគ្រប់គ្រងហ្នឹងឯងណាបំបីមិនដើម្បីគ្រប់គ្រងមានមានអីលើសហ្នឹង ពួកយើងឃើញយ៉ាងពិតប្រកបបើខ្មែរបើខ្មែរចង់ឈ្នះបើខ្មែរចង់ឈ្នះយួនណាគឺអត់ធ្មត់ណាគឺអត់ធ្មត់ដូចពួកយើងអញ្ចឹងគឺអត់ធ្មត់យើងចង់ឈ្នះយួនតែពួកណែឯងចង់ខ្មាស់ឆ្នាចង់ឈ្នះខ្មែរពួកណែឯងចង់ឈ្នះជនរងគ្រោះពួកណែឯងចង់ឈ្នះជនក្រីក្រស្មៃស្រោតត្រង់ឈ្នះអត់បានយូរទេ សម្ដីដែលឯងចេញមកគឺជាសម្ដីចោលមកសៀតអ្នកឯងគឺចង់ណាចេញមកដើម្បីតែការពារឆ្នាំបាយរបស់ខ្លួនទេព្រោះអ្នកឯងនេះអាចបានមកនេះមីនីពីហ៊ុនសែនពួកហ៊ុនសែនបំបែកមនុស្សមិនដំណាក់បាក់មួយវាចំណាយលុយច្រើនលានណាដូចកាប់ហ៊ុនសំពេចចឹងវាមិនមែនត្រឹមតែចំណាយលុយវាចំណាយអាយុជីវិតមនុស្សទៀតវាចំណាយទាំងជីវិតមនុស្សទៀតណាមុនវាបំបែកបាក់ហ្នឹងពួកឯងចូលក្នុងចង្កោមហ្នឹងបំបែកបាក់ណាណាទោះក្នុងនិយាយក្នុងករណីណាក៏ដោយ ដល់ពេលស្ដាប់ស្ដាប់សំដីវានិយាយទៅវាហួសចិត្តមិនដឹងជាវាយកស្អីមកគិតណាមិនដឹងជាអាមនិតក្បាលធំហ្នឹងបើវាសក់ខ្ចលហើយអាខ្ចលខ្ចលស្អុយខ្ចលលិមួកឬខ្ចលអីបានវានិយាយចេញមកភ្លើអញ្ចឹងញ៉ាចោលនេះចោលតែបំពេញហ្មងមួយស្ដាប់ថែមទីទៀតដល់ពេលដល់ចុងក្រោយទៅកាន់តែនេះហ្មងសកម្មភាពទង្វើរបស់ខ្លួនឯងអត់ទទួលស្គាល់អត់ទទួលខុសត្រូវ ហើយបែរជាទៅទម្លាក់កំហុសទៅលើអ្នកដតីអានេះហៅថាស្វាស៊ីបាយហើយលៀកមាត់ពពែបាទតាមបាត់ខ្លួនទៀតតាមបាត់ខ្លួនឯងស្វាស៊ីបាយលៀកមាត់ពពែគឺជាអន្តិតក្បាលធំឯងនឹងហើយដែលកំពុងនិយាយហ្នឹងអាអន្តិតក្បាលធំឯងនឹងហើយណាសូនរោដែលកំពុងនិយាយហ្នឹងសំដីអាអន្តិតក្បាលធំឯងនិយាយបំភ្លេចទាំងអស់ការពិតជាស្រីអញ្ចឹងទេ សម្ដីនេះមិនទេថ្ងៃនេះអត់បានបានបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ទៅមហាជនហេតុអីបានជាលោកប្រធានស្ដីទីសមរិទ្ធិមានការគ្រប់គ្រងពីមហា ជនខ្លាំងម៉េចដោយសារពលរដ្ឋមើលឃើញនៅអំពើល្អរបស់គាត់មានតែអន្តិកក្បាលធំថោកទាបអីទេដែលនិយាយចាប់មួប្រកាច់គាត់នឹងណាអាថោកទាបសម្ដីសូលរោមិនមែនសម្ដីបណ្ឌិតទេសម្ដីបណ្ឌិតមានឈ្មោះជាបណ្ឌិតណានិយាយអ្វីដែលត្រឹមត្រូវ តែនេះមិនមែនជាសម្ដីបន្តិចគឺសម្ដីមូលកាច់នេះគឺជាសម្ដីពៀលណាមានតែមនុស្សពៀលទេដែលនិយាយមូលកាច់បានបណ្ឌិតណាមានឈ្មោះថាបណ្ឌិតណាយើងមានចំណេះដឹងណាគឺយើងនិយាយចេញមកឲ្យគេគោរពឲ្យគេស្រឡាញ់ឲ្យគេទៅបង្កើឲ្យគេឲ្យតម្លៃក្នុងនាមជាបណ្ឌិតតែសម្ដីពៀលណាមានតែគេជេរបចោលត្រឡប់ទៅវិញពួកវាខុសពីការពិតខ្ញុំមិនមែនជាបណ្ឌិតតែខ្ញុំដឹងខ្ញុំដឹងខុសខ្ញុំដឹងត្រូវពលរដ្ឋរាប់លានអ្នកដូចគ្នាអញ្ចឹង មិនបាច់មិនបណ្ឌិតឯងមកនិយាយថាណាជាអ្នកបំបីបាក់ថាណាបំបីគេគេគេរស់ក្នុងស្រុកខ្មែរគេមានភ្នែកគេគេរស់ក្នុងសង្គមនឹង20 30 40ឆ្នាំគេគេដឹងហើយមិនបាច់ចាំនិយាយបំបែងដានទេអ្នកណាដែលជាគណនីមានកផលអ្នកណារំលាយអីហ៊ុនសំពេចហ្នឹងណាដូចម៉ៃក្មេកនិយាយមុនចឹងគឺហ៊ុនសែនជាអ្នក រំលាយមិនលោកសំរងស៊ីទេហ៊ុនសែនអ្នកនិយាយខ្លួនឯងតើយើងមិនមែនអ្នកនិយាយហ៊ុនសែនខ្លួនឯងចាំសារភាពខ្លួនតើហ៊ុនសែននិយាយថា ហ៊ុនវាបានពុះជ្រៀកណាវាបានពុះជ្រៀកហ៊ុនសបាច់ឯទៅជាជំរាកជំរាកហ្នឹងហើយហ៊ុនសែនដល់ពេលខ្លួនឯងហ្នឹងហើយហើយដល់ពេលសម្ដីបណ្ឌិតចេញមកវាខុសពីការពិតគេហៅថាបណ្ឌិតពីលណាមិនបណ្ឌិតទេអូខេចាប់ហើយសម្ដីអាបណ្ឌិតពីលហ្នឹងអត់មានទៀតទេនឹងផ្ដាំផ្ញើទៅវាបន្តិចហ្នឹងហើយ ពួកយើងណាអត់ចង់សំពងទេអត់ចង់ឈ្នះបណ្ឌិតឯងនឹងទេគ្មានចង់ឈ្នះអ្នកណាមួយក្រៅពីចង់ឈ្នះយួនអត់មានចង់ឈ្នះខ្មែរម្នាក់ណាម្នាក់ទេគឺចង់ចង់តែមួយគត់គឺចង់ឈ្នះយួនបើយើងឈ្នះយួនយើងមាន សិទ្ធធ្វើជាម្ចាស់នៅលើទឹកដីរបស់យើងបើយើងឈ្នះខ្មែរយើងធ្វើឆ្កែបំរើយួនចឹងខ្ញុំអត់ចង់ឈ្នះខ្មែរទេថោកទៀតណាឈ្នះខ្មែរណាឈ្នះយួនមកវាអស់ចាហ៊ុនសែនដូចគ្នាអញ្ចឹង ហ៊ុនសែនរាល់ថ្ងៃនេះកុំតាំងខ្លួនឯងជាអ្នកអស្ចារ្យណាអ្នកអស្ចារ្យគឺជាយួនទេបើហ៊ុនសែនឯងឈ្នះឈ្នះខ្មែរហ៊ុនសែនឯងនៅតែ ជាឆ្កែ8ក្បាលរបស់យួនដដែលតែបើសិនហ៊ុនសែនឯងឈ្នះយួនឈ្នះចិនណាគឺហ៊ុនសែនឯងគឺជាវីរៈរបស់របស់ខ្មែរណាកុំភ្លេចកន្លែងហ្នឹងហើយកុំតាំងខ្លួនឯងជាអ្នកបរោះអស្ចារ្យមិនជាបរោះអស្ចារ្យទេខ្មាស់យួនពលទឹកមាត់ទេពលទឹកមាត់ទេ យួនណាវាស្គយថាបដោះអស់ចាចឹងហូវាខ្ទប់មាត់សោចខ្ទប់មាត់សោចវាមើលងាយទៀតណាឲ្យចោមរាយនេះអញប្រើក្បាលវាប៉ុណ្ណឹងហើយវាតាំងវាជាអស់ចាអញលេបទឹកដីវាអញសម្លាប់វាអញលួចធនធានធម្មជាតិវាលេខអស់ហើយនៅវិសាទីបរោះអស់ចាអីអានេះទៅឆ្កែអញបានល្អអញយល់ថាអញ្ចឹងអានេះទៅឆ្កែអញបានល្អហើយកូនឯងមកទៀតទៅឆ្កែអញទៀតឯងអស់ចាហ្មងទៅឆ្កែអញទាំងពូចាអាយួនវាសบายណាណា អាយួនវាចិញ្ចឹមឆ្កែទាំងពូជទាំងអត់មានអស់បាយអស់អស់អង្គយួនអីបន្តិចប៉ុន្តែអស់បាយខ្មែរអស់ស្រូវខ្មែរណាយួនវាចិញ្ចឹមឆ្កែនៅលើទឹកដីខ្មែរអត់មានអស់យកលុយពីស្រុកយួនមកចិញ្ចឹមទេអង្គខ្មែរស្រូវខ្មែរអីស្អីសោះខ្មែរទាំងអស់ណាហើយអាឆ្កែហ្នឹងវាស៊ីបាយខ្មែរវាបានស្អីវិញតែវាទៅបំរើផលប្រយោជន៍របស់យួនប្រទេសយួនអាហ្នឹងឲ្យតាំងខ្លួនជាបុរសអស់ចា៎យ៉ា អស់ចាក៏អស់ចាណាឥឡូវហ្នឹងបើនេះអញព្រឹកមិញហ្នឹងឃើញឃើញមួយទៀតដែលនេះណាឃើញមុតចន្ទានឹងគេចេញមកសរសេររាយរាប់ណាឥឡូវអឺនឹងចាំស្អែកចាំចេញចាំចេញមួយទៀតហ៎ឆ្លើយតបអាមួយនឹងមួយសិនហើយគេណាគេណាគេមុតចន្ទាពីថ្ងៃទៅដូចសบายបាយក្បាលពួកហ្នឹងហើយមិនហត់មិនហត់ហ្នឹង បាញ់បាយក្បាលហ៊ុនសែនបាយក្បាលពួកបាយឆ្កែពួកហ៊ុនសែនហ្នឹងឥឡូវហ្នឹងហ្នឹងហើយបាញ់បាយបាញ់បាយមេបាញ់អីបាញ់បាយអាអាអាម្ចាស់ហីបាយអីបាញ់បាយអីបាយបាយម្ចាស់ហីបាយឆ្កែហ្នឹងបាយឆ្កែហ៊ុនសែនជាម្ចាស់ឆ្កែអញ្ចឹងបាយឆ្កែបាយបាយម្ចាស់ហីទុកអាម្ចាស់ហ្នឹងសិនទុកម្ចាស់ឲ្យមានកម្លាំងអញ្ចឹងព្រោះយើងបាយវារាល់ថ្ងៃអស់កម្លាំងទុកជា វាយវាម្ដងវាអស់កម្លាំងទុកមួយយើងទុកវាមានកម្លាំងសិនវាយឆ្កែហ្នឹងចាំមកចាំហ៊ុនសែនមានកម្លាំងចាំយើងកំពងបាទហ៊ុនសែនជុំកាសពីមួយនិយាយទុយគិតរបស់ខ្ញុំអូចាន់តាគឹមចាន់តាគឹមអូអរគុណច្រើនអូខេពេលណាឥឡូវឥឡូវស្អែកបានបានខ្ញុំចេញឆ្លើយតបជាមួយមុតចន្ទថាខ្ញុំចង់ចែកអាដាច់មួយឃ្លីបមួយឃ្លីប ណាពួកអីកណាយើងឡាយតែ1ម៉ោង1ម៉ោងជាងតែល្អខ្ញុំចង់មើលពេលនោះទុកឆ្លើយខមមិនបងប្អូនវិញឥឡូវបងប្អូនមានខមមិនអីទុកឲ្យសូហ្វីឆ្លើយពួកសូហ្វីគាត់ចូលចិត្តឆ្លើយខមមិនបងប្អូនណាចាអឺឆ្កែឆ្កែសេពេពេដៃលក់ឲ្យស្មើនឹងចាំមិនអត់មានណាចូលមកខមមិនអីចឹងសូហ្វីបានឆ្កែសេពេដៃលក់បែបគេអត់ចាប់អារម្មណ៍ឯហ្នឹងហ៎តាពួនឆ្កែចូលមកយើងយើងវាយតែម្ចាស់ឆ្កែអូហ្នឹងហ្នឹងហ្នឹងត្រូវ អឺអញចាស់កែមជើងឯងឈប់ចូលមកឯងទៅចូលមកអញគេដាក់សំពងតែអញអញ្ចឹងតែសង្ស័យហ៊ុនសែនទាត់ពីបជាងវាលែងចូលមកឯងឈប់ចូលមកតែឯងចូលមកគេបកស្បែកតែអញអញឈឺរាល់ថ្ងៃខ្ញុំទៅលែងចូលមកតែឆ្កែចូលខំយើងមានវ័យឆ្កែដែរខ្ញុំឲ្យអញចាស់ឆ្កែខ្ញុំលែងហ៊ានចូលមកអើតាមពិតតែមួយ page ថ្មីវាអត់ស្គាល់ហ្នឹងតែមើលហ្នឹងហើយ ណែអត់អីទេយើងប្រមាណក្តីសំខាន់បញ្ជូនការបងប្អូនយើងស្មាននេះបងប្អូនយើងគាត់នៅសម្រានលក់ទេនៅស្រុកខ្មែរអាចគាត់ភ្ញាក់ឡើងគាត់ងើបគាត់មើលហើយព្រោះដោយសារពួកខ្ញុំពីរនាក់នេះអត់មានរងចាំម៉ោងពេលវេលាទេឲ្យតែឃើញព័ត៌មានមានពេលចេញមកភ្លាមដូចខ្ញុំចង់ពិសេសគឺខ្ញុំឲ្យតែថាមានពេល មានពេលគឺខ្ញុំចេញមកឡាយហើយសំខាន់ពេលវេលាភាសាខ្ញុំខ្ញុំខ្ញុំរៀងពេលវេលារៀងមកមានយ៉ាងតិចអញ្ចឹងតែមានតែខ្ញុំមានពេល តែទៅសូហ្វីចេញមកភ្លាមហ្នឹងហើយទីអញ្ចឹងទៅក៏ជួនកាលអត់ត្រូវមកបងប្អូនអញ្ចឹងបងប្អូនសម្រានៅស្រុកខ្មែរគឺគេអីចឹងអញ្ចឹងសូមការអធិស្ឋានពេកទោះពីបងប្អូនផងដែរប៉ុន្តែតើតើនៅវីដេអូជាមួយណាម្ដិតក្បាលធំហ្នឹងខ្ញុំឃើញតាំងពីម្សិលមិញហើយខ្ញុំចង់ចេញតាំងពីម្សិលមិញប៉ុន្តែវារវល់ពេកដកឃ្លាតបានទៅទៅបានចេញឯនឹងហ្នឹងតែឥឡូវហ្នឹងក៏ខ្ញុំសូមឆ្លើយតបតែប៉ុណ្្នឹងឯងក៏ហ្នឹងហើយដូចហើយចាំស្អែកខ្ញុំបើសិនមានពេលខ្ញុំចេញឆ្លើយតបមកឃ្លីបទៀតជាមួយនឹង មុតចន្ទាណាហើយវាចេញមកសរសេរអតតងនឹងការកាត់ក្តីលោកគ្រូកម្មសខាហ្នឹងយើង យើងផ្ដាំទៅបងប្អូនទៅហ្នឹងហើយបណិតសូនរ៉ូទៅហ្នឹងហើយឈប់ឲ្យមានគំនិតបំបែកបំបាក់បើលោកគឹមសខាចង់ប្លន់សង្គ្រោះជាតិយកទៅតែឯងក៏អត់ឈ្នះហ៊ុនសែនដែរគំសបាយធ្វើកញ្ចេះគេនៅលើទឹកដីរបស់ខ្លួនណាហ្នឹងហើយហើយពលរដ្ឋអត់ទៅជាមួយទេ ខ្ញុំអត់ទៅមុនគេគឺខ្ញុំប្រកាសគឺអត់ទៅតែម្ដង ហ្នឹងអត់ទៅចូលរួមអត់ចូលស្រុកខ្មែរតែពួកឆ្កែឃើញមុខឯងហ្នឹងហើយអត់ឲ្យឃើញមុខហ្មងហ្នឹងហើយអត់ចូលទេណាហើយបើសិនជាលោកសាមអស៊ីក៏គាត់បែកទៅណាក៏ខ្ញុំអត់សុខចិត្តខ្ញុំខ្ញុំថាចាក់ដែរឲ្យសង្គ្រោះជាតិនៅតែសង្គ្រោះជាតិបើយើងចេះតែធ្វើអ្វីតាមតែវាចង់បានណាបំបី សង្គ្រោះជាតិឲ្យបង្កើតបកនេះបង្កើតបកនោះកាត់អញ្ចឹងមកជីវិតតកូនតចៅ ពួកអយួនវារកស៊ីបាន តែបកើបាក់នៅលើទឹកដីរបស់យើងយើងចេះតែធ្វើតាមវាទៅហើយគ្មានពេលវេលាណាគ្មានពេលណាបានលទ្ធិជាតិបតៃពិតប្រកបទេណាវាបកើតបាក់មកវាទិញក្បាលចឹងទៅវាសម្លាប់ទៅហាកូនខ្មែរជាតកើតមកបន្តទៅណាបើកើតមកជាមានមនសិការជាតិវាមិនកើតមកមានសិតតែពលគ្រឿងញៀនជក់គ្រឿងញៀនកឆាស្អីនេះអូខេឥឡូវម៉ែអត់មានទូវិញឥឡូវអត់តាមឃើញបងប្អូនដាក់សំណួរមានដាក់សំណួរមកហើយម៉ែខ្មែរសួរវិញសួរកុំសាឥឡូវយើងឆ្ងល់ មិនសួរឥឡូវយើងឆ្ងល់ទាំងអស់គ្នាហើយមើលទៅបងប្អូនខ្មែរក៏ឆ្ងល់ហេតុអីអានទឹកក្បាលធំវាវាវាមានការភ័យព្រួយវាក្តៅក្រហាយនៅពេលដែលឃើញបងប្អូនជាពលរដ្ឋខ្មែរនៅក្នុងស្រុកគាំគាំទ្រភ្លើងទៀនខ្លាំងមែនវាខ្លាចលេបទឹកដីខ្មែរអត់បានសម្រេចតែខ្មែររួមគ្នាតែប៉ុណ្្នឹងឯងយួនវាខ្លាចនេះចឹងឯងចាជាការពិតចាអឺដាវីតជា ចុះលោកស្រីទាំងពីរអត់ចូលបាក់ភ្លើងទៀនទេឬខ្ញុំគឺជាគណៈបកសង្គ្រោះជាតិខ្ញុំគ្រប់ត្រអត់តែគណៈបកណាធ្វើដើម្បីបងប្អូនប្រជាពលរដ្ឋខ្មែរមិនថាភ្លើងទៀនហើយប្រកាន់ឲ្យឲ្យមានគោលនយោបាយស្របជាមួយសង្គ្រោះជាតិគឺខ្ញុំគ្រប់ត្រខ្ញុំសង្គ្រោះជាតិខ្ញុំនៅតែគ្រប់ត្រសង្គ្រោះជាតិ ហើយខ្ញុំគ្រប់គ្រងគណៈបកណាដែលបង្កើតប៉ុន្តែគោលដៅគឺតម្លៃដល់ហ៊ុនសែនតែគណៈណាបង្កើតគណៈបកមកប្រច្រាស់ទឹះដើរប្រច្រាស់ទឹះអត់វាយហ៊ុនសែនមកវាយពួកយើងមកវាយសង្គ្រោះជាតិយើងបកស្បែកទៅវិញអត់គ្រប់គ្រងទៀតតែឯងឯងពីយើងអត់គ្រប់គ្រងទៀតយ៉ាប្រាប់ហើយហ្នឹងហើយពីពួកអីហ្នឹងហើយពីព្រោះអីគណៈបកសង្គ្រោះជាតិដូចនិយាយជាដដែលដដែលបងប្អូនដឹងដូចគ្រប់គ្នាអញ្ចឹង យើងចង់បានឧទាហរណ៍ឥឡូវឧទាហរណ៍ស្រាលស្រាលឲ្យស្រាប់ចាស់ណាអ្នកវាយបុកអ្នកវាយបុកអ្នកអ្នកគេឈ្នះអ្នកគេឈ្នះ Wellmeister គេបានតែខ្សែក្រវ៉ាត់ហ្នឹងឧទាហរណ៍ម៉ៃក្មេកម៉ៃក្មេកមានខ្សែក្រវ៉ាត់នឹងឈ្នះខ្ញុំហ่ะហើយខ្ញុំចង់បានខ្សែក្រវ៉ាត់ពីម៉ៃក្មេកក្មេកខ្ញុំត្រូវទៅវាយជាមួយម៉ៃក្មេកដើម្បីយកខ្សែក្រវ៉ាត់ហ្នឹងមកតែបើខ្ញុំទៅវាយជាមួយអ្នកផ្សេងយកមានខ្សែក្រវ៉ាត់ផងខ្ញុំវាយធ្វើអីវាយអស់ពេលវេលាអស់អស់ពេលវេលាអស់អស់អស់ទៅវាយទៅអី ណាយើងនៅតែចាញ់គេដដែលអញ្ចឹងហើយគណៈបកដែលពេលបង្កើតថ្មីថ្មីនឹងដូចគ្នាអញ្ចឹងគេបង្កើតគណៈបកដើម្បីតែប្រគួតប្រជែងជាមួយហ៊ុនសែនធ្វើយ៉ាងម៉េចក៏ដោយឲ្យឈ្នះទៅកាន់តំណែងកាន់អំណាចហើយចុះមកបង្កើតគណៈបកហើយមកវាយប្រហារសង្គ្រោះជាតិរបស់វាយសំស៊ីសំស៊ីមានតំណែងណាអើយមកធ្វើតិចណាមកធ្វើតិចយួនហ្នឹងមកមកចាញ់ដូចគេហ្នឹងជនរបស់វាយមួយជនរង គ្រោះមានអីឲ្យមានតាំងតៅអើយតាំងតៅពួកខ្ញុំដាក់កាត់កង ខុសតាំងតោពីទៅហើយអត់យ៉ាងខ្ញុំខ្ញុំចាញ់មិនខ្ញុំចាញ់ឆ្លើយតបនឹងសម្ដីរបស់មុខអឺស្អាតខ្ញុំចាញ់ប៉ុន្តែខ្ញុំអានឲ្យបងប្អូនស្ដាប់បន្តិចអត់តឆ្លើយតបទេណាបងប្អូនគាត់ខ្ញុំអានឲ្យស្ដាប់បន្តិចទេណាសម្ដីរបស់មុខចំថាឬក៏ចាំស្អែកហ្មងគឺសម្ដីមុតចន្ទាដែលគេតាក់ទងនឹងការកាត់ទោសរឿងរឿងតាក់ទងរឿងលោកកំសខាហ្នឹងសំណុំរឿងកំសខាហ្នឹងហ្នឹងហើយហើយស្អែកបានខ្ញុំចេញឆ្លើយតប តើអ្នកណាជាមូលហេតុនៃការរំលាយគណៈបកសង្គ្រោះជាតិពីណាគេអ្នកសួរមុតចំថាអហ៊ុនសែនណាមានណាគេពីអហ៊ុនសែនវាសួរវាវាដាក់សំណួរអញ្ចឹងថាតើអ្នកណាគឺជាអ្នករំលាយគណៈបកសង្គ្រោះជាតិឥឡូវយ៉ាងបើចឹងទៅដល់ពេលសម្ដែងខាងក្រោមវាវាថាចេះប៉ុន្តែឯអាដាមកឹមសខាមិនមែនជាមូលដ្ឋាននៃការរំលាយគណៈបកសង្គ្រោះជាតិនោះទេវានិយាយចេញមកភ្លើអញ្ចឹងណា ថាតើគេរំលាយគណៈបកសង្គ្រោះជាតិនៅពេលណានៅពេលលោកប្រធានកម្មសខាលោកជាប្រធានពីសួរដបងសួរមូលហេតុអ្វីអ្នកណាជាអ្នកអ្នកណាជាមូលហេតុនៃការរំលាយគណៈបកសង្គ្រោះជាតិគ្មានមើលអត់មានជាមូលហេតុគ្មានណាមួយមូលហេតុប៉ុន្តែអាហ៊ុនសែនអាយូនចង់រំលាយចឹងវាយកហេតុវាយកផលខ្លាំងខ្លាយយកមកធ្វើដើម្បីយកលេសចឹងណាអូក្បាលមួយនឹងមកឲ្យរៀនច្រើនបាយខ្ញុំ ឥឡូវចាំស្ដាប់ម៉ែម៉ែអានសំណេរវាឲ្យស្ដាប់តិចកូនណាប៉ុន្តែឯកឧត្តមកឹមសុខាមិនមែនជាមូលដ្ឋាននៃការរំលាយគណៈបកសង្គ្រោះជាតិទេផ្ទុយទៅវិញលោកសំរងស៊ីនិង គូកនមួយចំនួនទៅជាដើមហេតុនិងជាមូលដ្ឋានចម្បងនៃការរំលាយគណៈបកសង្គ្រោះជាតិនៅថ្ងៃ16ខែវិច្ឆិកា ឆ្នាំ1917 អាមួយនៅចិត្តចាក់អីគាត់ដល់ជីមកគេនិយាយចឹងឥឡូវចឹងមកថាអឺមុតចន្ទថាបើថាមិនតាន់ឈួតទេណាបើថាមិនតាន់បានទៅពេទ្យគូទៅរកពេទ្យទៅ នៅពេលដែលគេចាប់លោកកឹមសខាឲ្យគេយកមកដាក់ធ្វើជាគេហៅថាអឺគេដាក់ជាបន្ទុកជាសំណុំរឿងសំណុំរឿងសំណុំរឿងនៃការជាប់ចោតហ្នឹងរឿងអីគេគឺរឿងអាវីដេអូឃ្លីបដែលលោកប្រធានកម្មថាវីដេអូឃ្លីបដែលលោកទៅនិយាយនៅប្រទេសអូស្ត្រាលី តែគេដាក់បន្ទុកគាត់ណាអាចពេលគេចាប់គាត់នឹងគឺគឺយោងតាមវីដេអូឃ្លីបនោះតែគេចោទថាគាត់នឹងមានផែនការ ក្បត់ជាតិចង់រំលងរដ្ឋាភិបាលចូលរួមជាមួយនឹងបរទេសបើបើបើមកចំថាអីមិនតន់មិនតន់ឈួតទេណាត្រូវពេទ្យពិនិត្យត្រឹមត្រូវទៅណាជាបាខ្លួននៅក្មេងណាបើមិនតន់ឈួតទេណាមកចំថាសួរវាអញ្ចឹងឯងក្មេង អាផ្លោកជាប់ហ្នឹងក្រែងវាជាស្អីអ្នកនាំពាក្យរបស់គឹមសខាឯងអាផ្លោកជាប់ហ្នឹងមិនផ្លោកជាប់មកផ្លោករូលអាឡូវជៀនជៀនជេតាំងគេណាកន្លែងវាអញ្ចឹងមែនណាហៅថាអាកបីមួយហ្នឹងហ្នឹងហើយហ្នឹងហើយវាចង់ហ្នឹងហើយវាវាចង់ឲ្យអហ៊ុនសែនហ្នឹងនៅចាប់គឹមសខាដាក់ទោសមែនទេនៅរឿងហ្មងពីព្រោះអីហ្មងពីព្រោះអីវាដឹងយ៉ាងពិតប្រកបទូទាំងពិភពលោកប្រហែលឆ្នាំណាដែលដែលសាលាការហ្នឹងណាសាលាការហ្នឹងអឺ គេចេញអាស្អីគេអាអាដីកាហ្នឹងមកណាលោកកឹមសុខាហើយយើងថាស្អែកវិញក៏និយាយហើយមិញដល់លេខចូលមកអត់ដល់ហ្នឹងបាទចុងអត់ទៅដល់ហើយដល់ហើយយ៉ាងដល់ហើយដល់ស្អែកមួយថ្មីមួយទៀតចឹងយើងយើងកុំគិតថាអ្នកណាជាមូលហេតុកឹមសុខាក៏គ្មានកំហុសអីណាក៏គ្មានកំហុសដែរ អ្វីដែលគេធ្វើគេបង្កើតជាបញ្ហាដើម្បីរំលាយគណៈបកសង្គ្រោះជាតិគ្មានលោកគឹមសុខាក៏មកដែរក៏តែគេបង្កើតជាបញ្ហាហ្នឹងហើយគេគេគេរកកំហុសយកមកដាក់ឲ្យគាត់ញ៉ាហើយអាហ្នឹងមិនសិនអាមុខថាហ្នឹងអាផ្ទះបាញ់ត្រូវក្របមីនហ្នឹងអាត្រូវក្របមីនពឹកកំពងកំពងអាដេកកដាលយប់ហ្នឹងហ្នឹងហើយហេអាមុខចន្ទាគឺជាមនុស្សរបស់ហ៊ុនសែនណាបងប្អូនត្រូវដឹងចឹងហ្មង បើសិនជាអាមុតកម្មការហ្នឹងវាជាអ្នកនាំពាក្យរបស់គឹមសខាវាគួរណាតែវាគួរណាតែជួយមេវាណាវាគួរណាទៅជួយមេវាអារឿងវាត្រូវជួយមេវាវាមិនត្រូវរកកំហណាឲ្យគេឲ្យឲ្យគេកាត់ទល់គឹមសខាមែនទេថាគាត់ជាកំហព្រោះអីជាពមូលវាវារវាកំពុងតែរកមូលហេតុហើយអាមូលហេតុរបស់គេពួក CAP រកមកឲ្យដល់គឹមសខាណាមិនមែនជាពូលហេតុពិតប្រកបដែលគាត់ខុសពិតប្រកបគឺជាកំហដែលគេបង្កើតឲ្យ ហើយវានេះវាចង់ឲ្យគឹមវាចង់ឲ្យពួកអាស៊ីភីហ្នឹងយកគឹមសកាកាត់ទោសមែនទេណាវាអត់ចេះជួយមេវាទេណានេះអាផ្លោកជួមអីអាប្រកាច់យកគេថាជួមមករូលភ្លើងសោះហ្នឹងសូមទោសបងប្អូនជំរាបជេរតាមគេអាហ្នឹងឯងសិនបាច់ជួមជួមនៅខ្មៅមើលមិនឃើញខ្លាំងមើលអាខ្មៅហ្នឹងអា មូលហេតុមានពីរចំណុចឥឡូវមូលហេតុគេណាមូលហេតុមានពីរចំណុចចំណុចទី1រហូតមកដល់ពេលនេះឥឡូវច្បាស់ច្បាស់កុំអាទៅអានចំណុចយើងដឹងហើយនៅ ពេលដែលគេរំលាយសង្គ្រោះជាតិអឺលោកកឹមសខាគឺជាប្រធានគណៈបកសង្គ្រោះជាតិឥឡូវហ្នឹងគេបកមកថាទៅជាការរំលាយសង្គ្រោះជាតិហ្នឹងដោយសារតែគូសំរងស៊ីនិងគូកនកន្លែងហ្នឹងមួយគឺជាការបំភ្លៃមួយដែលមិនអាចទទួលយកបានណា ហើយនៅពេលដែលបណ្ដឹងនោះដាក់ជាបន្ទុកដូចខ្ញុំនិយាយមុននឹងចឹងគឺគេយកវីដេអូឃ្លីបដែលលោកប្រធានកម្មសខាលោកទៅប្រទេសអូស្ត្រាលីប៉ុន្តែ គឺជាការចោទទាំងបំពេញលោកកម្មសខាក៏គ្មានទោសដែរលោកកូភាសាខ្ញុំនិយាយចឹងឥឡូវមកជឿស្ដាប់ដោយសារតែអាមុតចន្ទាវាជាមនុស្សរបស់ហ៊ុនសែនចឹងវាប្រើគ្រប់វិធីក្នុងការញុះញង់លាបពណ៌បំបែកមូលហេតុច្បាប់មាន2ចំណុចហេតុផលទី1រហូតមកដល់ពេលនេះ រំលងអាត្រិត2កក្កដា2017អត្រឹមថ្ងៃទី20មករា2022អេដាមកឹមសខានៅតែជាបុគ្គលពុំតាន់មានទោសស្ថិតក្នុងឋានៈច្បាប់ជាជនចោតចោតនៅឡើយគាត់មិនតាន់คล้ายជាបុគ្គលដែលត្រូវបានជំនុំជម្រះទោះដោយមានសាលក្រមឬសាលដីកាស្ថាពរដែលហៅថាតន់ដិតនៅឡើយទេនៅឡើយទេបើសិនជាអេដាមកឹមសខាជាដើមហេតុឬមួយជាមូលដ្ឋាននៃរំលាយក្របៈ គ្រូជាតិដោយលោកសំរងស៊ីបានលើកឡើងនោះលុះត្រា តែអាដាមកឹមសុខាត្រូវបានជំរុំជំរះឲ្យមានទោសជាមុនសិនហើយចិនហើយចោអ្នកណាអឺមកទាំងថាអីនិយាយចឹងភ្លេចគិតទេនៅ ពេលដែលគេចាប់លោកកឹមសុខាទាំងកដាក់មូលហេតុគេចាប់កឹមសុខាទៅដាក់គុកសួរចេះសួរតើអាមុតចន្ទថាវិញអាភ្លើអាកញ្ញាញអាគាត់ថោកទៀត មកចាក់និយាយល្អមួយវាមិនម៉ៃខ្វែងបាជេបចោកាត់ចាក់តធាក់ចុយតម្រាយវាអាថោកទៀតអស់នេះណាមែនតើពួកអត់មានត្រូវពាក្យសាយត្រូវនិយាយល្អបើមានគំនិតចោលមិនសៀតចឹងអត់ទេពេលពេលជេមួយហ្នឹងយើងគូមុខក្បែមក្បាលធ្វើអាក្រក់បន្តិចកុំស្លៀកពាក់ស្អាតទេហ៎អឺមែនតើវាហួសហេតុទេមកហ្មងហើយហើយទាំងគួយជេនឹងប្រគុណណាទាំងគួយជេនឹងប្រគុណកុំជេវានៅកន្លែងគួយស្អាតបាត់ជាងពេកដូចនេះឲ្យតម្លៃវាពេកទាំងគួយជេនឹងប្រគុណហ្នឹងហើយ យកទេលហូនដាក់នំគុណហ្មងទេម៉ែក្មេងគួយជឿនំគុណអំនេះថោកទៀតចឹងគួយគួយជឿនំគុណមិនត្រូវហ្នឹងហើយហ្នឹងវានិយាយហេតុផលទី1ហ្នឹងវាថាសារកម្មសខាហ្នឹងអត់មានទោសហើយប្រាប់វាថាកម្មសខាមានទោសខុសហើយកុំភ្លេចថាកម្មសខាជាប់គុកកម្មសខានៅក្នុងគុកណានៅទៅពាំងផ្លូវណាទៅបីមិនទាន់កាត់ទោសក៏ដោយតែកម្មសខាត្រូវចាប់នៅក្នុងគុកខុសឆ្លាស់ហើយណា ហើយមួយទៀតហេតុផលទី2សំណុំរឿងព្រមតនរបស់ឯកឧត្តមកឹមសុខាត្រូវបានបំបីចេញជា2មុនពេលចក្រមស៊ើបអង្កេតខ្ញុំឃើញមានបងប្អូនយើងគាត់បានបកស្រាយយ៉ាងបោះក្បាយដូចជាលោកដាលេអុយដូចជាលោកប៉ាវសុខឿនដូចជាលោកឡុងដូចជាបងសម្ដេចបងសេងរតនាគាត់បានបកស្រាយលម្អិតឲ្យថាអ្នកណាគឺជាដើមហេតុនៃការរំលាយគណៈបកសង្គ្រោះជាតិគឺហ៊ុនសែនគឺហ៊ុនសែនចង់រំលាយគណៈបកសង្គ្រោះជាតិ ដោយសារសង្គ្រោះជាតិគឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរសង្គ្រោះជាតិតំណាងឲ្យឆន្ទៈពលរដ្ឋខ្មែរសង្គ្រោះជាតិកើតចេញពីបណ្ដុំនៃប្រជាពលរដ្ឋខ្មែរប្រមូលផ្ដុំព្រោះគណៈបកសង្គ្រោះជាតិមិនមែនជាគណៈបកមួយកើតចេញណាកើតចេញពីការបង្កើតឡើងដោយបរទេសទេមិនមែនកើតចេញពីពីយួនកើតចេញពីចិនទេកើតចេញពីប្រជាពលរដ្ឋខ្មែរពីឆន្ទៈពលរដ្ឋខ្មែរពីបេះដូងជាតិខ្មែរ អញ្ចឹងហើយហ៊ុនសែនប្រើគ្រប់វិធីក្នុងការរំលាយសង្គ្រោះជាតិតាមផែនការយួនពួកយួនវាត្រូវការឲ្យខ្មែរយើង រើបំរាស់វាត្រូវការនេះឲ្យឲ្យខ្មែរយើងមានលទ្ធិប្រជាធិបតេយ្យទេដូច្នេះសួរថាអ្នកណាគេដែលជាដើមហេតុនៃការរំលាយសង្គ្រោះជាតិគឺហ៊ុនសែនតាមរយៈលោកកឹមសុខាចាប់លោកកឹមសុខាធ្វើជាចំណាប់ខ្មាំងស្ដាប់បានទេអាមុតចន្ទាអាចោផ្លោករូល អញអត់ជាអញផ្លោកជាប់ទេអាផ្លោករូលមុខដូចម៉ាត់តយើចឹងអាម៉ាត់តយើអាម៉ាត់តយើនដេរថៃប្រាប់តែម៉េចប្រាប់អាមុតចន្ទថាស្រោចទឹកមិនមែនទេ អូក្បាលវាទៅកាត់កចោលតែអាចមនុស្សចង្រៃទុំឆ្នែទៅស្រោចទឹកអីយកលោកឯង7វត្តទៅស្រោច7ជប់7ថ្ងៃក៏អត់ច្រាស់ចង្រៃដែរអានៅបើកាត់កាវ៉ាចោលទេអាមនុស្សចឹងចឹងនោះវាចង្រៃហ្នឹងហើយតើតៃហៅងាប់តៃហៅតផ្ទះបាញ់ក្បត់កនោះបើលែងចង្រៃអាមនុស្សចឹងហ៎ស្រោចទឹកក៏ជួយមិនឈ្នះដែរ យ៉ានិយាយមកភ្លឺចឹងមកភ្លឺចង់ឯណាក៏យោងតាមសម្ដីណាបែកពេក អាអាដែលថាវានេះហ្នឹងខ្ញុំឃើញគេបកស្រាយអីអស់ហើយខ្ញុំជឿថាមិនបាច់ទេយើងមិនបាច់ចាំបកចង់អានតទៀតដោយសារមានបងប្អូនយើងបកស្រាយបានបោះក្បាយល្អណាស់ហ្នឹងខ្ញុំនិយាយបរិយាទេខ្ញុំទៅមើលបងខ្ញុំឃើញព្រឹកម៉ែបានមើលអត់លោតែម្ដងហ្នឹងហើយឃើញបងប្អូនយើងបានបកស្រាយក្បោះក្បោះបាយល្អណាស់ខ្ញុំអរគុណចាស់បងប្អូនថ្ងៃនេះខ្ញុំសូមជួបបងប្អូនប៉ុណ្ណឹងហើយចាំស្អែកចាំយើងចេញបន្តទៀតបើខ្ញុំមានពេលខ្ញុំនឹងចេញមួយឃ្លីបទៀតខ្ញុំចង់ឆ្លើយតបជាមួយនឹង រដ្ឋាភិបាលរបស់ក្រុងភ្នំពេញតាក់ទងនឹងកតកម្មរបស់បងប្អូននាការវើលខ្ញុំឃើញវាចូលដល់ថ្ងៃទី42ហើយណាខ្ញុំនឹងចេញឃ្លីប តាក់ទងរឿងហ្នឹងមកឃ្លីបទៀតចាអញ្ចឹងយើងជួបគ្នានៅថ្ងៃស្អែកម្ដងទៀតបងប្អូនហើយសូហ្វីកុំអាចតន់តែណាព្រលឹកឃើញហេស្អីអឺបន្តិចទៀតយើងយើងចូលមកណា អីគេនិយាយថាម៉េចអត់យល់មិញឃើញនេះស្អីស្អីអាចឈួតណាចូលមកនេះពីណាគេចូលមកចេញមកមើលចូលណាទៅណានេះស្អីនេះចូលមកនេះសូណារ៉ូមកអោគាត់ចូលមក មែនក្អីណាសួរជំរាបសួរលោកស្រីទាំងពីរជេរខ្ញុំមួយថ្ងៃហើយណាខ្ញុំស្ដាប់រហូតណាដឹងតែគេហ៎សលេងស្រីណាខ្ញុំមិនសលេងស្រីទេខ្ញុំមិនដិតណាចឹងហ៎បណ្ឌិតហ្នឹងមកស្រីទាំងពីរលោកស្រីទាំងពីរគេខ្ញុំមួយថ្ងៃហើយខ្ញុំត្រូវមិនបានទេខ្វះលេងជេមិនដឹងជេឃើញមុខដាក់ប៉ាំងតាំងតោកាត់យកតែម្ដង អើយមកទៅកាចម្លេះត្រូវត្រូវកាចចឹងហើយត្រូវតាមខោទៀតណាអីអត់ទេកុំបើកផ្លូវឈាមជាមួយខ្ញុំអីបបួលតែទៅខ្ញុំមកចង់បើកផ្លូវឈាមតែអត់ចង់បើកភ្លើងឈាមទេខ្ញុំបើកភ្លើងទឹកម្ល៉េះដាក់ទឹកមកដាក់មកហើយញ៉ាំទឹកជះលាងឈាមដល់តស្អាតដែរមកលោកសៃលោកសៃទាំងពីរទៅយល់ណា ខ្ញុំជនជាតិវៀតណាមអញ្ចឹងខ្ញុំត្រូវនិយាយការពារជនជាតិវៀតណាមខ្ញុំត្រូវនិយាយការពារសម្ដេចហើយលោកសេទាំងពីរយល់ខ្ញុំផងកុំជេរខ្ញុំខ្លាំងពេកការពារខ្មែរយល់ទៅយ៉ាងតើរកមកឃើញហើយអញ្ចឹងតាបានចេញអង់គ្លេសតាមមុនទៅខ្ញុំខ្មែរខ្ញុំការពារខ្មែរណែឯងចង់ការពារយួនទៅការពារយួននៅស្រុកយួនមិនមែនការពារយួនទៅស្រុកខ្មែរសុំជើងខ្ញុំអត់ការពារយួនទេខ្ញុំការពារសម្ដេចដេចោសម្ដេចដេចោគឺជាយួនម៉េច ចង់ខ្លាំងស្អីនៅលើទឹកដីខ្មែរចង់ធ្វើតែជះយួនទៅធ្វើជះយួននៅលើទឹកដីយួនបើធ្វើជះយួននៅលើទឹកដីខ្មែរវាខូចពូជខ្ញុំជាខ្មែរខ្ញុំត្នេទុំហើយខ្ញុំទុំតែវៃដូណាត់ហើយមិញហ្នឹងខ្ញុំចេញពីទុំវៃដូណាត់ហើយបានលុយណាទៅទិញហាងដូណាត់អីលុយ ដឹងបាទការដែលអត់មានចម្លើយហ្នឹងតសុំតឥឡូវថានេះដាក់ឈ្មោះនេះដាក់ឈ្មោះសនរោបើចង់លុយក្បាលលុយលុយលុយលក់ក្បាលហ្នឹងបានចេញមកនិយាយភ្លើងអញ្ចឹងហ៎បាទមិនទេมันមានចម្លើយចម្លើយលួយបាត់ហើយនេះគឺជាចម្លើយបាត់ហើយថាលួយបានពីហ៊ុនសែនខ្ញុំមិនតែទិញហាងដូចណាទេខ្ញុំទិញទិញទាំងដីហើយខ្ញុំទិញផ្ទះថ្មីទៀតណោះអូអញ្ចឹងលោកក្បាលឲ្យមកជាប្រជាខ្មែរទៀតអី លក់ក្បាលខ្មែរมันមានបាយទៅទៅខ្មែរហើយមកបំបីបាក់ខ្មែរអស់ចាយហ្នឹងអីហ៎លោកបណ្ឌិតមិនបណ្ឌិតទេអាទឹកក្បាលធំនេះមុខហ្នឹងហ្មងខ្ញុំខ្ញុំធំតែក្បាលទេនៅលើទឹកដីរបស់ខ្មែរមកអាងយ៉ាងទៅជាបេខ្មែរមកចោតខ្មែរតែខ្មែរហ្នឹងណាកាប់ចាក់គ្នាដើម្បីដើម្បីតំណែងតាមពិតអកជាយូរហ្នឹងឯងមកតាំងខ្លួនធ្វើជាខ្មែរមានបានលើទឹកដីខ្មែរស្អែកអស់ស្អាត ហើយពើឥឡូវយើងសួរសិនឥឡូវចេញមុខមកហើយឥឡូវខ្ញុំសួរសិនហើយមិនក៏ថោកទៀតវិញចេញចេញមកនិយាយបំភ្លៃចឹងក៏ថោកទៀតមិនខ្ញុំសួរចឹងគេទិញក្បាលអស់ប្រហែលនេះក៏និយាយថោកទៀតហ្មងបើចេញមុខមកហើយអញ្ចឹងខ្ញុំខ្ញុំធ្វើម៉េចនិយាយដើម្បីឲ្យកុំឲ្យគេគាំទ្រសំរៀងស៊ីហ្នឹងណាអូហើយស្មាបណ្ឌិតឯងមកនេះឈ្នះជាមួយឆ្កែសំរៀងស៊ីហីហ៎ ចែកកាយសំរងស៊ីនេះខ្ញុំខ្ញុំចំណែនខ្ញុំចំណែនអ្នកគ្រប់គ្រងសំរងស៊ីហ្នឹងខ្ញុំខ្ញុំប្រហែលខ្ញុំចង់ចូលចេះអ្នកដឹកនាំគេអត់ព្រមលើកឲ្យខ្ញុំឡើងឲ្យខ្ញុំខឹងខ្ញុំវាយប្រហារអ្នកដឹកនាំហ្នឹងតែទៅអូអញ្ចឹងខ្ញុំចង់ចូលសង្គ្រោះជាតិមកដាំបាយឲ្យខ្ញុំទៅគ្រាន់បើជាងអី ខ្ញុំខ្ញុំខំចេញវាយបហាភាគីលោកកម្មសខាកឹមមនោវិជ្ជាហើយលេងមួយតែក្រុមខាងសំរងស៊ីអត់លើកទាំងកើងខ្ញុំខ្ញុំខឹងខ្ញុំវាយទាំងអស់បដ ாய் ទៅមកមកពេលគេមកពេលគេស្គាល់សំណាងថោករបស់អ្នកឯងខ្ញុំទេសំណាងអាក្រក់ឥឡូវណានិយាយតទល់មាត់និយាយតទល់និយាយតទល់គ្នាណានិយាយតទល់គ្នា អ្នកឯងនិយាយអ្វីទាំងប្រមាណណាគឺជារឿងខោកទៀតទាំងអស់អ្នកឯងបំភ្លៃការពិតអ្នកឯងមានដែកខ្មាស់មនសិការខ្លួនឯងហ៎ហាអានទឹកបាធំខ្ញុំអត់ខ្មាស់ផងខោកទៀតម៉េចខ្ញុំខោកយូរហើយខោកម៉េចខោកគេចោលនឹងគេស៊ីលុយនឹងឆ្ងាញ់ទៀតហ៎ខ្ញុំយកមកទិញហាងដូណាត់ កុំខ្លាំងពេកណាបើសិនជាគ្រាន់តែអឺមហិច្ឆតារបស់ខ្លួនកុំបំផ្លាញជាតិសាសន៍របស់ខ្មែរគ្រាន់តែក្រុមគ្រួសារបពុរបស់ខ្លួនមកដាក់តូចកុំសម្លាប់ជីវិតខ្មែរ ឥឡូវខ្ញុំដោម៉ោងទៅវាយនំដូណាត់ហើយរៀបហាងបិទហាងហើយខ្ញុំត្រូវជូតខ្ញុំត្រូវជូតហាងជូតអីខ្ញុំខ្ញុំត្រូវជួយការងារប្រពន្ធខ្ញុំដែរណាខ្ញុំមិនទាន់បងហើយញ៉ាំទៅណាជូតឲ្យប្រពន្ធទេឥឡូវឥឡូវខ្ញុំសូមជំរាបលាទៅទៅទៅជូតហាងទៅលាងផ្ទះខ្លាញ់អីហើយណាខ្ញុំមិនទាន់ចេញក្បាច់គុណផងញ៉ាំទៅណាអូយខ្ញុំភ័យខ្ញុំណែខ្ញុំទៅដៅឆាហ្នឹងអត់ទេឥឡូវនេះបន្តិចក្បាលធំចេញមកឲ្យសុំសួរមួយម៉ាត់ទៀតសិន តែចេញមកនិយាយបំភ្លឺគេអញ្ចឹងមានមានពេលពេលដីតែមានពេលដីលក់តែមានយូរសពអាក្រក់ហ៎ខ្ញុំដេកអោបពងអត់មានដែរអត់មានដែរមានបងអោបដែរយូសូដូចថារួញអស់ហើយអើវាងាប់ណាស់មិនអោបឥឡូវខ្ញុំសូមជំរាបលាទៅណៃខ្ញុំត្រូវទៅបិទហាងហើយខ្ញុំត្រូវជូត ជូតអត់ជូតអីទៅរៀបចំលាងផ្ទះខ្លាញ់ណាជំរាបលាលោកស្រីទាំងពីរអរគុណច្រើនណាស់ណាឯងក្រួយហ៎ញ៉ាំទឹកបាត់ទៀតឯងញ៉ាំបាត់ឯងមិនតាន់ចេញក្បាច់គុណហ្នឹងទៅបើកឆាកអូខេបងប្អូនហ្នឹងអញ្ចឹងបងប្អូនខ្ញុំសូមបញ្ចប់ត្រឹមនឹងចាស់ស្អែកបានខ្ញុំបើមានពេលខ្ញុំមិនឈិតចេញកម្មមកម្សាទៀត ដើម្បីនិយាយតាក់ទងបញ្ហាបងប្អូន ដែលកំពុងតែធ្វើកតកម្មក្នុងការតវ៉ាទាមទារឲ្យមានឲ្យក្រុមហ៊ុន Nagavel គ្រប់នៅលក្ខខណ្ឌការងាររបស់គាត់ចេញមកស្វែងរកដំណោះស្រាយជូនពួកគាត់ហ្នឹងណាខ្ញុំស្អែកខ្ញុំចេញជាមួយ Sophie ភាសាទៀតនៅពេលមានពេលវេលាចុះអរគុណច្រើន Sophie តាមផ្ញើទៅបងប្អូនយើងតិចក៏ដូចជាតាមផ្ញើតាមទឹកគាត់ខ្ញុំតិចទៅហ្នឹងហើយបងប្អូនអរគុណច្រើនដែលបាន ជួយ like ជួយ share ហើយជួយ share បន្តទៀតផងហើយនេះគឺជា page ថ្មីសូមឲ្យបងប្អូនជួយផ្សព្វផ្សាយបន្តផងថាជា page ថ្មីសូមឲ្យបងប្អូនជួយ follow ទាំងអស់គ្នាដើម្បីពួកយើង ក្រុមការងារយើង live ទៅគឺអាចដល់ព័ត៌មានជូនដល់បងប្អូនថាពួកយើង live បើអញ្ចឹងទេបងប្អូនយើងអត់អត់សូវមានអ្នកណាមើលឃើញណាចាហ្នឹងហើយហើយក៏ខ្ញុំសូមផ្ដាំទៅម្ដងទៀតហើយម្ដងទៀតគឺអ្នកនិន្នាការគឹមសខាហ្នឹងជាពិសេសលោកគឹមសខាតែម្ដងសូមឲ្យគឹមសខា ហ៊ាននិយាយហ៊ានតវ៉ាធ្វើអ្វីណាដើម្បីតែប្រយោជន៍ខ្មែរផងគុំនៅស្ងៀមគុំបដ ாய் ពួកអ្នកនៅជុំវិញខ្លួនធ្វើពេកបានតាមតាមចិត្តពួកលោកកឹមសខាធ្លាប់និយាយអីសម្លុតសម្លុតមិនខ្លាចទិញមិនលក់សម្លុតមិនខ្លាចប៉ុន្តែ4ឆ្នាំហើយខ្ញុំអត់តែលឺសូរលោកកឹមសខាក្លាហានយកយកប្រើយុទ្ធសាស្ត្រនឹងត្រឡប់មកវិញណាអត់មានទេគឺខ្លាចអត់ហ៊ាននិយាយអ្វីទាំងអស់ប៉ះពាល់នយោបាយអត់ហ៊ាននិយាយអញ្ចឹងទេលោកកឹមសខាបើសិនជា ចង់បែកពីលោកសំរងស៊ីក៏ចាញ់ក៏យើងអត់ទៅជាមួយលោកសំរងស៊ីបែកចេញពីលោកគឹមសុខាក៏ចាញ់ដែរអញ្ចឹងអ្វីដែលយើងចង់បានពលរដ្ឋចង់បានសំរងស៊ីគឹមសុខាគឺជាមនុស្សតែមួយគឺយើងនៅតែគ្រប់គ្រងសង្គ្រោះជាតិនៅគ្រប់គ្រងសង្គ្រោះជាតិចំណែកលោកសំរងស៊ីគាត់អត់មានបោះបង់សង្គ្រោះជាតិចោលម្ដងណាឡើយគឺគាត់នៅតែធ្វើការពមៀញឹកទាំងមិនសហការីរបស់គាត់នៅកំពុងតែធ្វើការពមៀញឹកតំណែងកិច្ចការការទូតដើម្បីតែសង្គ្រោះជាតិទាំងឯងហ្នឹងហើយ បើសិនជាគាត់កិច្ចការគាត់មកមានយករកពេលញ៉ាំរកពេលពួនគ្មានផងគាត់មិនមែនត្រឹមតែលោកប្រធានទេសាខាសហការីគាត់ទាំងអស់ណាប្រភពលោកធ្វើការណាគេអត់បោះបង់ចោលទេកិច្ចការ3 4ឆ្នាំដែលលោកគឹមសកាជាប់មន្ត្រីគុំឃាំងគេធ្វើកិច្ចការច្រើនអញ្ចឹងគេគេអត់អាចបោះបង់កិច្ចការងារនឹងចោលទេអា4ឆ្នាំគឺវាអត់ផលិតផលអីគឺគេអត់អាចបោះបង់ចោលទេ គេមិនអាចបោះបង់ការងារកំពុងតែមានផ្លែកំពុងតែមានការកំពុងតែធ្វើការយ៉ាងរលូនគេអត់បោះបង់ការងារក៏អត់បោះបង់សង្គមជាតិទៅណាទៅចូលទៅទៅទៅធ្វើជាគណៈបកភ្លើងទៀនគឺអត់ទេភ្លើងទៀនសង្គ្រោះជាតិសំសិទ្ធគឺអត់មានពាក់ព័ន្ធគ្នាអ្វីទាំងអស់សូមព្រៀបអត់មានពាក់ព័ន្ធទេហើយបើសិនជាបងប្អូនណាណាដែលគាត់ចង់ទៅចូលជាមួយភ្លើងទៀនគឺជារឿងរបស់គាត់ទោះណាគឺគ្មានអាណាទៅគម្រាមគឺកំហែងគឺធ្វើអ្វីតាមតែគាត់ចង់បានទៅ ចំណែកខ្ញុំខ្ញុំនៅតែគ្រប់គ្រងសង្គ្រោះជាតិខ្ញុំនៅតែគ្រប់គ្រងជាតិខ្ញុំគ្រប់គ្រងជាតិហើយគ្រប់គ្រងសង្គ្រោះជាតិសំរងស៊ីកឹមសខាគឺជាតែមនុស្សតែមួយកុំភ្លេចកន្លែងហ្នឹងណាបើលោកកឹមសខាបពុកឹមសខាចង់ប្លន់សង្គ្រោះជាតិទៅផាត់លោកសំរងស៊ីចោលខ្ញុំអត់ទៅជាមួយទេធ្វើកញ្ចាំងយួនតែឯងទៅខ្ញុំអត់ទៅជាមួយទេ អាហ្នឹងគឺជាចំណិតរបស់គាត់ទៅនឹងជារឿងមកគាត់គាត់ទៅទៅគាត់ទៅចាអរគុណច្រើនបងប្អូនចុងចាំនេះខ្ញុំមានជូនពរបងប្អូនហើយក៏អរគុណបងប្អូនច្រើនដែលបានតាមដានស្ដាប់យើងខ្ញុំទាំងពីរនាក់រាល់កំហុសឆ្គងសូមកាត់ជាស្រ័យពេកទុនរបស់ពីបងប្អូន ផងដោយសារតកាដែលខ្ញុំឈឺចាប់នៅអ្វីដែលគេនិយាយវាពាក្យមិនពិតគេចោទទាំងកំរោលពិសេសអានទឹកក្បាលធំដែលវាចោទណាចោទលោកប្រធានទាំងបំពេញចឹងធ្វើឲ្យយើងមានការឈឺចាប់ណា គាត់ណាពួកគាត់ណាក្រុមការងាររបស់គាត់លះបង់ធ្វើដើម្បីជួយទៅដល់លោកកឹមសុខាទីបំផុតវាចេញមកចោតលោកកឹមសុខាថាអឺចេញមកចោតលោកវិធានសំរងស៊ីថាទៅជាក្បត់ទៅស្អីចឹងអញ្ចឹងធ្វើឲ្យយើងឈឺចាប់ដល់ពេលយើងឃើញចោតតែបំពេញអញ្ចឹងណាយើងខឹងណាអញ្ចឹងក៏សូមការអធិស្ឋានអភិទោពីបងប្អូនផងដែរហើយក៏សូមជូនពរដល់បងប្អូនខ្មែរសូមមានសុខភាពល្អទាំងអស់គ្នាជូនពរសូហ្វីមានសុខភាពល្អបងប្អូននៅតាមបណ្ដាញអរគុណច្រើនអរគុណច្រើនបាយបាយវិរិយមិត្តទាំងអស់គ្នាបងប្អូន